កណ្ដាលឬក៏ថាសេចក្តីទុកនឹងឯងធ្លាក់មកត្រូវនៅក្នុងបុគ្គលដែលមានផ្លូវឆ្ងាយ គឺវត្តសង្សារហ្នឹងកណាអញ្ចឹងជាដើមទាំងកណាហើយព្រះអង្គក៏ទ្រង់ត្រាស់សរសើរនៅ ព្រះមច្ចរិយធម៌ហើយសម្ពុតការសាវកនេះក៏ជាការឆ្លោះបញ្ចាំងឲ្យឃើញទិសដៅរបស់អ្នកបួសគឺមិន ជាប់ជំពាក់វាយខ្វល់រវល់អីជាមួយនឹងរឿងដែលវាមិនចាំបាច់គាត់ណាពីព្រោះវាត្រូវលះបង់ទៅដោយមរណៈនឹងឯងចាយើងប្រឹងប្រែង20 30ឆ្នាំមកជីវិតណារួចទៅវាមិនបញ្ចប់ ការរវល់ត្រឹមតែប៉ុណ្្នឹងទេចា ពីព្រោះអត្តភាពដែលវាជាកិច្ចការងារហ្នឹងនៅមានជាអណែកយ៉ាងមច្ចរាជយកលទ្ធផលដែលយើង ប្រឹងប្រែងមកជីវិតនឹងអស់ហើយប្រគល់ឲ្យយើងទៅធ្វើកិច្ចការងារដតីទៀតហើយបើมันមានទីបំផុតនៃកិច្ចការងារអញ្ចឹងទៅតាមអត្តភាព ថ្មីថ្មីទៅនឹងរវល់ព្រោះតែមានអត្តភាពនឹងកើតឡើង បើអត្តភាពមិនមានទេការរវល់ដើម្បីនឹងចិញ្ចឹមបីបាច់មើលថែប្រកែប្រកម្មហួងហែងហ្នឹងក៏អត់មានដែរចឹងព្រះមច្ឆរិយធัวហ្នឹងបង្អោនចិត្តទៅកាន់ព្រះនិព្វានអរតវិរិយោបហិតតតោទាំងដោយការប្រពជាយាមនិច្ចាំងតលហបរកមោចឹងទៅនឹងនៅក្នុងបញ្ហា គុណចាស់ព្រះអង្គបានលើកឡើង នៅក្នុងការដែលយើងពិចារណាសេចក្តីទុក ទៅតាមអត្តសាលនីវាមានវិបយោគតុកសម្បយោគតុកហើយនឹងយ៉ាំប្រឆាំងដែលលបតិតាមបតុកហ្នឹងឯងចឹងក៏ជាការសិក្សាសម្រាប់បងប្អូនកូនចៅជួនកាលអាច មិនដឹងថាវិបយោគតុកនឹងបានដីថាម៉េចហ្នឹងឯងអញ្ចឹងប្រែក្នុងពេលហ្នឹងអញ្ចឹងទៅខ្ញុំមណាសរសេរអត់បានបកប្រែណាមានក្នុងវចនានុក្រមខ្មែរណាសម្ដេចព្រះសង្ឃរាជជួនណាចុតញាណោមានវិបយោគតុកហ្នឹងឯងសម្បយោគតុកអីអីហ្នឹង ហ្នឹងឯងនិយាយខ្លីទេតែនិយាយខ្លីទេឲ្យវែងអញ្ចឹងទៅទៀតទៅគឺថាត្រូវបញ្ជាក់ពីការព្រាត់ប្រាសនៅ អារម្មណ៍ដែលជាទីស្រឡាញ់ទីពេញចិត្តប៉ុណ្ណាហ្នឹងឯងថែមបយៈអញ្ចឹងមកទៀតមកបយៈវិបយោកតុកអញ្ចឹងទៅទាំងប៉ុណ្ណា ហ្នឹងឯងហើយដល់ទៅសម្បយោគវិញវាត្រូវអពយៈអពយៈសម្បយោគតុកហ្នឹងឯងពយៈពយៈហ្នឹងបាលីដែរប្រែថាស្រឡាញ់សត្វនិងសង្ខារដែលទីស្រឡាញ់ជាទីពេញចិត្តអីចឹងទៅតាមនៅក្នុងកងទុក12កងហ្នឹងមានហើយហ្នឹងឯងដែលបាលីអីពេញលេញសពគ្រប់តាមព្រះពុទ្ធដីកាហ្នឹងប៉ុន្តែ ចឹងពុទ្ធបរិស័ទយើង ណាក៏បីនឹងបានជ្រាបសេចក្តីផ្ដើមត្រង់ដែលថាការប្រត់ប្រាស់ចាសត្វនិងសង្ខារដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹង គឺបើយើងធ្វើទុកក្នុងចិត្តខុសទៅវាចិត្តតែកើតទុកចឹងទៅ ប៉ុន្តែបើយើងធ្វើទុកក្នុង ចិត្តត្រូវណាដោយយោនិសោគឺអ្វីអ្វីបានរំលឹកដាស់តឿនយើងបង្ហាត់បង្រៀនយើងឲ្យតាន់ពេលវេលាដែលយើងមិនតាន់នឹងចាកលោកនឹងទៅ គឺយើងត្រូវ បាននៅទីពឹងឲ្យដល់ខ្លួនឯងហ្នឹងឯង បង្ហាត់បង្រៀនឲ្យយើងបានដឹងថាអ្វីអ្វីដែលជាទីស្រឡាញ់ពេញចិត្តហ្នឹងมันអាចជាទីពឹងនៅជាមួយយើងទៅរហូតទេហ្នឹងឯងព្រោះយើងត្រូវចាកលោកហ្នឹងទៅត្រូវបែកគ្នាហើយអ្នកដតីហ្នឹងมันអាចតាមទៅជួយមើលថែយើង ដោយ ប្រការណាបានឡើយទោះជាស្រឡាញ់ស្ទើរលេបប៉ុណ្ណាក៏ដោយ ក៏ព្រមយកសាកសពយើងទៅបូជាទៅទុកដាក់ក្នុងផែនដីតណាហើយបដិសន្ធិវិញ្ញាណហ្នឹងគឺតាំងតែពីចុតិហើយបដិសន្ធិនឹងចឹងអត់មានញាតិមិត្តសន្តានបងប្អូនណា តាមទៅមើលថែទេបានតែយំសោកអឡោះអាល័យដោយសារតែកិលេសខ្លួនឯងហ្នឹងអត់មានប្រយោជន៍អីដល់អ្នកស្លាប់ទេទាំង ការយំសោកហ្នឹងគឺព្រះពុទ្ធអង្គទ្រង់សម្ដែងហើយក្នុងតេរោកុតសោតអត់មានប្រយោជន៍អីដល់អ្នកដែលចែកឋានទៅអីហ្នឹងទេហ្នឹងឯងហើយវាបានជារឿងយ៉ាងអៀតចង្អល់អីអីដល់ញាតដល់ភ្ញៀវអីអីដែលនៅរស់នឹងថែមទៅទៀតប៉ុន្តែ តាមការនិយមទំនៀមទម្លាប់ ខ្លះអីចឹងទៅចង់ណាធ្វើឲ្យមានសភាពទុកសោកអីអីទៅទាំងអស់ហ្នឹងហ្នឹងឯងមានប្រពៃណីខ្លះជួលអ្នកតន្ត្រីឲ្យមកយំអីចឹងអានឹងវាជាការសំដែងអញ្ចឹងទៅវិញទៅវាអត់មានប្រយោជន៍អីសោះ ណាហ្នឹងឯងថាយំយំអីមែនទេអញ្ចឹងទៅដូចថាព្រះអនន្តអីចឹងទៅហ្នឹងឯងមិនមែនខ្លែងខ្លាយមិនមែនធ្វើអីចឹងទៅប៉ុន្តែថាជាអកុសលនៅតែជាអកុសលអញ្ចឹងហ្នឹងឯងប៉ុន្តែជាការពិតប្រកបដោយសារសោកស្ដាយព្រះបរមសាស្តាមិនខ្លែងខ្លាយអីទៅនោះទេចឹងក៏ណាហ្នឹងឯង មានតែព្រះខៃណាស្របទេដែលมันមានសោកៈបរិទេវៈហ្នឹងប៉ុន្តែសំបីព្រះខៃណាស្របក៏គង់មានបតីនឹកថា ប្រសិនបើព្រះបរមសាស្តាព្រះអង្គគង់វិជននៅតទៅទៀតនឹងបានជាប្រយោជន៍សុខច្រើនដល់មនុស្សនិងទេវតាដល់កុហកដល់បាបវិជិតហ្នឹងគឺជាចម្លើយរបស់ព្រះសារីបុត្រ ដែលឆ្លើយទៅនឹងសំណួរព្រះអានន្ទថាព្រះអរហន្តនឹងមិនមានសេចក្តីសោកចំពោះការបរិនិព្វាន នៃព្រះបរមសាស្តា ព្រះសិរីបុត្រហ្នឹងគឺបញ្ជាក់ថាអត់មាន ពីព្រោះរាគៈដែលជាបច្ច័យឲ្យមានសេចក្តីសោកហ្នឹងអស់ហើយរៀងស្ងួតហើយហ្នឹងឯងក្តីសោកដែល ជាទុក្ខ តោមនោះផ្លូវចិត្តហ្នឹងវាអត់មានពីព្រោះសោកៈបរិទេវៈហ្នឹងវាតេតួងនឹងផ្លូវចិត្តដែលជាទោសៈមូលចិត្តគណាវាជាអកុសលអញ្ចឹងវាអត់មាននៅក្នុង ប្រខៃណាស្របទេហ្នឹងហើយប៉ុន្តែព្រះខៃណាស្របហ្នឹងនឹករលឹកឃើញប្រយោជន៍ឃើញបើព្រះសាស្តាគង់បច្ចុប្បន្ននៅ គឺបានជាប្រយោជន៍ ដល់មនុស្សនិងទេវតាទាំងឡាយគ្រាន់តែនឹកចឹងទៅទេតែមិនមែននឹកដោយការហួងហែងអីទេព្រោះណានឹកដោយប្រហັບតីមេត្តាករណាដល់សពសត្វទាំងឡាយដែលនៅងងខ្លៅអីអីចឹងទៅព្រះអង្គគង់នៅអង្គប្រោះបានទៅទៀតហ្នឹងឯងទៅតាមការដែលព្រះអង្គទ្រង់ញាណអង្គជ្រាបបពនិស័យសត្វទីណាទីណាអីព្រះអង្គទ្រង់ស្ដេចយាងទៅ ហ្នឹងហើយពិតមែនតែថានៅពធัวបត្រៃបីដកនឹងឲ្យដូចសតចំពោះព្រះសាស្តាឯណាបានពិតមែនតែថាពធัวព្រះអង្គសម្ដែងមកអស់ហើយប៉ុន្តែនៅមានពុទ្ធញាណក្នុងកិច្ចការងារប្រស័តនឹងណាមានប្រយោជន៍ធំធេងទៅដូច ការដែលព្រះអង្គទ្រង់ជ្រាបឧបនិស្ស័យសត្វហើយព្រះអង្គយាងទៅអញ្ចឹងត្រៃបីដកមានធ្វើកិច្ចការងារនឹងឯណាបានសម្រាប់អ្នក ដែលមានទឹកដីជ្រះថ្លាចូលមករោគពធัวនឹងត្រូវសិក្សាទៅព្រោះណាអញ្ចឹងគឺក្រំតែថាជាព្រះសាស្តាជំនួសព្រះអង្គប៉ុន្តែមិនមែនតួពុទ្ធអង្គហើយក៏មិនមិនអាចថា ដូចជាការដែលព្រះអង្គគង់ប្រជញ្ញនៅនោះទេនឹងឯងតែអញ្ចឹងបានជាព្រះអរហន្តគិតថាប្រសិនបើ ព្រះសាស្តាគង់ប្រជញ្ញនៅនឹងឯងគឺត្រូវពិសេសជាងបត្រៃបីដកសង្ឃេយនានឹងត្រូវតែពិសេសជាងអញ្ចឹងទុនណានឹងឯងព្រោះព្រះពុទ្ធអង្គមានបញ្ញាណច្រើនដែល ជាប្រយោជន៍ក្នុងការ ជួយស្រោចស្រង់សត្វលោក ពិតមែនសត្វលោកត្រូវប្រតិបត្តិជួយខ្លួនឯងប៉ុន្តែត្រូវឧបការៈអំពីពុទ្ធកិច្ចដែលព្រះអង្គទ្រង់ទ្រង់ជួយណាទ្រង់ជួយដែលព្រះអង្គត្រាស់ថាព្រះអង្គជាកល្យាណមិត្តហ្នឹងគឺត្រូវតែជា កំពូលនៃកល្យាណមិត្តពិសេសជា បរមគ្រូ បរមសាស្តានឹងទៅតែម្ដងចា៎ ចឹងយើងបានពធัวស្ដាប់រឿយរឿយអញ្ចឹងទៅទៅតាម ដែលយើងមានឧបនិស្ស័យយ៉ាងណា យើងក៏ទទួលយល់បានសេចក្តីនៃពធัวត្រង់កន្លែងនោះនោះអញ្ចឹងទៅយកជាឱសថសម្រាប់កំចាត់បងនៅរោគគឺកិលេសក្នុងចិត្តសន្តាន យើងអត់មានអង្គទ្រង់ញៀនជ្រាបចរិតអធិស្ស្រ័យរបស់យើងដើម្បីនឹងប្រទៀនប្រកម្មដ្ឋានមក ដោយជាភិក្ខុទាំងឡាយលោកនៅក្នុងនិស័យ5ភាសាឆ្លាតឆ្លៀសក្នុង អាបត្តិអនាបត្តិអីសពគ្រប់អញ្ចឹងព្រះអង្គសូមប្រកម្មឋានពីព្រះអង្គដើម្បីចូលព្រៃនៅក្នុងទីស្ងាត់អីអីប្រតិបត្តិហ្នឹងគឺ ដោយតថាគតពោធិសធាហ្នឹងដែលបានជ្រាបថាព្រះអង្គទ្រង់ញាណទ្រង់មានឥន្ទ្រិយបារោបរិយត្តិញាណព្រះអង្គទ្រង់មានវិញ្ញាណផ្សេងផ្សេងទៀតជ្រាបអធិស្ស្រ័យឧបនិស្ស័យរបស់សត្វហើយព្រះអង្គទ្រង់ប្រទានប្រកម្មដ្ឋានមកដោយព្រះបណ្ណៈ ដែលត្រូវនិមន្តទៅសនាបរណជនបតអីចឹងទៅក៏សូមប្រកម្មឋានពីព្រះអង្គអង្គដតីណាណាក៏ដោយចឹងជួនកាលមានឧបនិស្ស័យនឹងព្រះសិរីបុត្រ ព្រះអង្គក៏ទ្រង់ត្រាស់ថាឲ្យមកលាព្រះសិរីបុត្រអីអីចឹងទៅព្រះសិរីបុត្រក៏ប្រទានអវាបចឹងទៅខ្លះក៏សម្រេចពេលហ្នឹងទៅខ្លះក៏យកទៅប្រតិបត្តិសម្រេចក្នុងព្រៃទៅប៉ុន្តែអង្គអ្នកប្រតិបត្តិហ្នឹងបានប្រកាសប្រាប់គ្នាហើយថាអបាយភូមិហ្នឹងជាផ្ទះរបស់បុគ្គលដែលមានសេចក្តីប្រមាទនឹងឯងតែរំលឹកដាស់តឿនឲ្យឃើញភ័យក្នុងសេចក្តីប្រមាទឲ្យឃើញសេចក្តីខ្សែមសានក្នុងសេចក្តីមិនប្រមាទហ្នឹងឯង ចឹងពុទ្ធបរិស័ទយើងក៏បីនឹងបានកំណត់ដឹងព្រឹត្តិការណ៍នៃជីវិតហ្នឹងគឺអត់មានអ្វីអាក្រក់ត្រង់ត្រង់មករយយើង ក្នុងរឿងអីនោះទេតែតលតែយើងគិតមិនល្អទៅបានទទួលយករឿងនឹងមកសោកសៅឬក៏ຕົកតោមនាស់ដោយប្រការណាណាដោយសារការដែលយើងគិតមិនបាន ល្អមិនបានត្រឹមត្រូវស៊ីជម្រៅចាក់ជ្រៅចូលទៅក្នុង បរមត្តធัวអញ្ចឹងយើងអត់ទទួលការពិតវាជាប់ទៅក្នុងបញ្ញត្តិរឿងរ៉ាវអ្នកនេះធ្វើចេះអ្នកនោះធ្វើចោះអីអញ្ចឹងអាហ្នឹងគឺมันអាចទទួលបានជារឿងល្អទេចឹងក៏ណាតែកាលណាចិត្តយើងមិនល្អហើយរឿងក៏វាមិនល្អទៅតាមហ្នឹងក៏ណាតែបើចិត្តយើងល្អហើយវាអត់មានរឿងអីមិនល្អទេហ្នឹងហើយព្រោះគ្រប់រឿងទាំងអស់វាជាអារម្មណ៍របស់ចិត្ត នឹងឯងវាអត់មានរឿងណាដែលយើងដឹងហើយមិនមែនអារម្មណ៍របស់ចិត្តអត់មានទេទាំងកណាណាមានអីណាបានអីប៉ុណ្ណាក៏ដោយអ្វីដែលអ្នកនោះបានដឹងណានឹងឯងអ្វីណាដែលមហាសិទ្ធិគាត់បានដឹងហ្នឹងណាអ្វីនោះ ត្រឹមតែជាអារម្មណ៍របស់វិថីចិត្តទេសំបីលោកសិទ្ធិប្រកាន់ថាបោះអញបោះអញបោះអញក៏ដោយប៉ុន្តែអ្វីនោះត្រឹមតែជាអារម្មណ៍របស់វិថីចិត្តដែលចិត្តនឹងក៏រលត់ចោលអារម្មណ៍នោះទៅទៀតណាអត់ខ្លឹមសារជាអត្តាទូខ្លួនអីទេទេវតាសបាយរីករាយប៉ុណ្ណាក៏ដោយប៉ុន្តែវិញ្ញាណដែលដឹងអារម្មណ៍នោះមិនមែនអត្តារបស់ទេវតានឹងទេ ខ្លឹមសារអីទៅដែលត្រេកអរនឹងថាជារបស់អញនឹងនឹងឯងដូច្នេះ ពុទ្ធបរិស័ទយើងជាមនុស្សទេគឺណាអត់មានចាំបាច់ទៅជាទេវតាអីទេពីព្រោះវិញ្ញាណរបស់ ទេវតាប្រអិនប្រព្រំហ្នឹងក៏អត់មានអត្តាអញ្ចឹងយើងជាមនុស្សមែនសតិរលឹកដឹងបាន វិញ្ញាណដែលកំពុងដឹងអារម្មណ៍នេះវាមានចាំបាច់វិញ្ញាណទេវតាអីឲ្យតែប្រកាសជាអ្នកអត្តាមកគឺជាការសម្រេចដ៏ធំទាំងជាប្រយោជន៍ខ្លឹមសារពីព្រោះជាវិញ្ញាណដែលប្រកបដោយវិបស្សនាហ្នឹងឯងជាវិញ្ញាណក្នុងដំណើរទៅរកការអស់តណ្ហា ជាបដិបទាទៅកាន់ព្រះនិព្វាន ហ្នឹងឯងមើលមើលចឹងមានចាំបាច់វិញ្ញាណទេវតាប្រអិនប្រព្រំអីមនុស្សយើងហ្នឹងឃើញហ្នឹងឮហ្នឹងដឹងរឿងហ្នឹងហ្នឹងឯងកុំប្រញាប់ទៅវិនិច្ឆ័យស្រឡាញ់ស្អប់កប់តោះក្នុងរឿងចឹងអាហ្នឹងវាលុះនៅក្នុងអំណាចចំណងចឹងទៅយើងត្រូវគិតថាទោះជាយើងបានតាមចង់ក៏យើងមិនរួចអំពី ក្តីទុកកង្វល់មិនរួចពីបញ្ហាពីព្រោះវាមិនចេះអស់រឿងដែលឲ្យខ្វល់ទេសំបីមកពេលហ្នឹងយើងបានរឿងជាទីពេញចិត្តក៏ដោយអាការពេញចិត្តរបស់យើងហ្នឹងវាជាបច្ច័យឲ្យយើងតោះចិត្តទៅក្នុងរឿងអីរឿងអីទៀតនឹងឯងចឹងក៏ប៉ុន្តែរឿងអីក៏ដោយគឺណាមានសតិរលឹកដឹងថានាមធัวដែលដឹងរឿងហ្នឹងមិនមែនជាតួខ្លួនយើងអានេះបានជោគជ័យក្នុងការដែលយើងបានមកជួបនឹងពធัวនឹងជោគជ័យបដើបដើ ត្រឹមតែយើងបានស្ដាប់យល់ហើយប្រតិបត្តិបានបើវិញ្ញាណដែលដឹងរឿងឥឡូវហ្នឹងវាមិនមែនខ្លួនយើងទៅហើយតែចង់បានរឿងអីដតីយកមកឲ្យណាណាឥឡូវយើងថារឿងនេះមិនជាទីពេញចិត្តទេប៉ុន្តែមិនជាទីពេញចិត្តទៀតតើចិត្តនឹងមិនមានយើងទេណានឹងឯងទោះជារឿងនឹងជាទីពេញចិត្តយ៉ាងម៉េចគឺវានៅតែជាអារម្មណ៍របស់ចិត្តដដែលហ្នឹងអញ្ចឹងសំខាន់មិនមែនយើងបានអារម្មណ៍ជាទីពេញចិត្តទេ យើងបានអ្វីអ្វីជាទីពេញចិត្តនឹងមែនប៉ុន្តែនេះអានៅក្នុងសេចក្តីសម្គាល់ថាមានយើងជាអ្នកបាននេះអាហ្នឹងឯងចំណុចគ្រោះថ្នាក់គឺព្រះរិយបុគ្គលដង្ហែព្រះអង្គទៅនិព្វានអស់ហើយយើងនៅក្នុងភពនឹងធ្វើជាម្ចាស់នេះធ្វើជាម្ចាស់នោះគឺថាអ្វីអ្វីជារបស់យើង គឺមានក្តីសម្គាល់ថាមានយើង នៅក្នុងលោកភ្នែកជាចំណដាតកាយចិត្តនឹង អាហ្នឹងគឺអត់រួចគ្រោះថ្នាក់អីណាចឹងដូចជាថាយើងសបាយនឹងកន្លែងមួយអញ្ចឹងមានអាហារភោជនមាសប្រាក់លុយកាក់កម្មគុណសពគ្រប់តែដុំថ្ម16គីឡូ4ជ្រុងធ្លាក់មកចំកន្លែងហ្នឹងដូច្នេះមានតែរឿងមួយយ៉ាងដែលរត់ចេញពីកន្លែងហ្នឹងចឹងឯងយើងតែកាលណាមានទឹកដីសម្គាល់ថានៅក្នុងโลกនេះគឺជាโลกរបស់មច្ចរាជមិនរួចផុតចាកជាតិជារាមរណៈដីសោកដីសឹកស្រួលទេ រត់ចេញពីកន្លែងហ្នឹងគឺរត់យ៉ាងម៉េចដល់តតែមករលឹកដឹងថាកំពុងតែដឹងរឿងហ្នឹងមិនមែនខ្លួនយើង អត់មានរតនាទៀតទេនេះហើយបដិបទាដែលយើងចេញដោយការមិនប្រកាន់ថាខ្លួនយើងកំពុងតែដឹងរឿងហ្នឹងឃើញហើយដឹងរឿងឮហើយដឹងរឿងគេណាហ្នឹងឯងអាការដែលយើងដឹងរឿងតាមពិតមកពីឮបើអត់ឮទេអត់ដឹងរឿងអីរឿងអីទេហ្នឹងឯងមកពីឃើញឃើញហើយបានដឹងរឿងដឹងក្លិនដឹងរសដឹងផលតពៈអីបានដឹងរឿងណា នឹងឯងឮហើយដឹងរឿងភ្លាមនឹងឯងហើយណែឮនេះណាកុំរំលងណាកុំមិនរលឹកណានឹងឯងតែតែយើងរំលង តែយើងមិនរលឹកមុខតែយើង ចាប់កំហុសអ្នកដតីប៉ុន្តែណែអាដែលយើងដឹករឿងនេះយើងគិតថារឿងមិនល្អមកអំពីលឺគិតណាលឺហ្នឹងឯងបានធ្វើឲ្យយើង ដឹងរឿងហ្នឹងលឺនេះជាសភាវៈពិតសម្រាប់ជីវិតរបស់យើងព្រោះវាជាវិបាករបស់កម្មដែលធ្វើឲ្យដឹងអារម្មណ៍យ៉ាងម៉េច នឹងឯងគឺដោយសារវាមានវិបាកកម្មនឹងនឹងអញ្ចឹងគឺបន្តពីលឺហើយបាន ដឹងរឿងមើលមើលណាណាដែលឲ្យយើងដឹងរឿងហ្នឹងហើយដល់តែយើងមិនរលឹកចំពោះអវិបាកតាមផ្លូវភ្នែកជាចំណដាតកាយហ្នឹងយើងចាប់ទៅលើរឿងហ្នឹងអ្នករតីធ្វើយ៉ាងនេះធ្វើយ៉ាងនោះដាក់កំហុសទៅលើអ្នករតីគឺយើងចាញ់បោកគំនិតខ្លួនឯងហើយស្រេច ណាគំនិតដែលគិតថាមានអ្នកដតីហ្នឹងបោកយើងហើយស្រេចធ្វើឲ្យយើងស្រឡាញ់ស្អប់កប់តោះទៅតាមនឹងទាំងដែលអ្នកដតីហ្នឹងមិនមានសំបីតែម្នាក់ ក្នុងលោកភ្នែកលោកជាលោកច្មោះលោកអណ្ដាតលោកកាយលោកចិត្តនឹងអត់មានបុគ្គលណាសំបីតែម្នាក់ទេរូបារម្មណ៍មានអ្នកណាមើលមើលហើយហេតុអីបានជាយើងគិតថាមានអ្នកឲ្យយើងស្រឡាញ់ឲ្យយើងស្អប់សត្វទេរម្មណ៍គិតថាជានិមិត្តនៃមហាភូតរូបក្លិនរសសិតតែជានិមិត្តនៃមហាភូតរូបផោតថាពៈជាមហាភូតរូបហើយមានសត្វឯណា មានបុគ្គលឯណា នៅ ក្នុងរូបសម្លេងក្លិនរសផោតថាពៈធម្មរម្មណ៍ហ្នឹង សញ្ញੰអតេនវាអតនិយេនវាគេណាលោកសូនហ្នឹងឯងសញ្ញតោលោកកាំងអវេខាសោពិចារណាឃើញលោកសូនហ្នឹងឯងដែលព្រះអង្គទ្រង់ប្រទានចំពោះព្រះមោគរាជហ្នឹងសូនចាកសត្វបុគ្គលគឺរូបារម្មណ៍ទាំងដល់រលឹករឿយរឿយមានបញ្ញា ស្គាល់លោកក្នុងអរិយវិន័យកណានៅពេលដែលឃើញមើលមើល ឬនៅពេលដែលលឺនេះឃើញទេគឺថារូបជាលោកនៃការរស់នៅក្នុងគណៈឃើញសំឡេងជាលោកនៃការរស់នៅក្នុងគណៈលឺ តែប៉ុណ្្នឹងទេហ្នឹងឯងហើយអាការរស់នៅ នេះគឺ បានដីថាវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងមានជីវិតិនត្រីនឹងជាបរមត្តនឹងអ្នកអត្តាអត់មានខ្លួនយើងក្នុងលោកភ្នែកអត់មានខ្លួនយើងក្នុងលោកទេជាអានេះឯងជាដំណើរចេញចាកលោកគឺសតិប្បដ្ឋានលះទិដ្ឋិលះតណ្ហាហ្នឹងឯងបានឈ្មោះថាសតិប្បដ្ឋានជាផ្លូវទៅកាន់ព្រះនិព្វានហ្នឹង មិនមានទីកន្លែងមិនមានភពភូមិឋានអីទេគឺព្រះនិព្វាននឹង ជាការរំលត់សេចក្តីប្រកាន់ថាជាអត្តាទូខ្លួនយើងរំលត់សកាយតិថិនឹងរំលត់តណ្ហានឹងអត់មានទៀមទាត្រូវការប្រាថ្នាអីពីលោកនេះដោយតទាំងកបហាណៈជាដើមចឹងទៅយកមកធ្វើអីបើវាអត់មានយើង ជាអ្នកបានដដែលហ្នឹង ឥឡូវហ្នឹងវិញ្ញាណដឹងអារម្មណ៍ណា អារម្មណ៍ហ្នឹងវាល្មមសម្រាប់វិញ្ញាណហ្នឹងទទួលបានប្រពន្ធហ្នឹងគឺមានសេចក្តីសុខគ្រប់ពេលវេលាចឹងវិញ្ញាណដឹងអារម្មណ៍ណាអារម្មណ៍ហ្នឹងវាល្មមសម្រាប់វិញ្ញាណហ្នឹងទៅរស់អារម្មណ៍ស្អីណាទៀតវិញ្ញាណនឹងវាបានដឹងតែអារម្មណ៍នឹងតែប៉ុណ្្នឹងតែត្រូវរលត់ចោលអារម្មណ៍នឹងទៅទៀត ដូច្នេះកុំបន្តតណ្ហាត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះយកមកឲ្យអ្នកណាបើវិញ្ញាណដែលដឹងអារម្មណ៍ហ្នឹងវាមិនមែនអត្តាទូខ្លួនយើងដដែលហ្នឹងតែយកមកឲ្យអ្នកណាអារម្មណ៍អតីតយកមកឲ្យអ្នកណាទៅខ្វល់នឹងអនាគតនឹងខ្វល់សម្រាប់អីបើអត្តាទូខ្លួនយើងបច្ចុប្បន្នហ្នឹងអត់ទាំងមានផងហ្នឹងហ្នឹងឯងនេះគឺថាជីវិតរស់នៅ ជាសុខជាមួយនឹងសភាវៈពិតជាបច្ចុប្បន្នចឹងគាត់ណាមិនសំខាន់អីពេក ក្នុងការដែលថារស់នៅ បានយូរអីអីទៅទេណាហ្នឹងឯងសំខាន់សំខាន់ហើយសម្រាប់យើងអ្នកប្រតិបត្តិ ក៏ប៉ុន្តែ សម្រាប់អ្នកដែលប្រតិបត្តិបាន គឺមិនសំខាន់នឹងពេលវេលារស់ប្រហែលខែប្រហែលថ្ងៃទៅទេចឹងសំខាន់ត្រង់ដែលបានកំណត់នាមរូបបច្ចុប្បន្នមិនមែនអត្តាទូខ្លួនយើងវាអត់ចាំបាច់ត្រូវការថាឲ្យយើងរស់មួយឆ្នាំពីរឆ្នាំប្រហែលឆ្នាំតទៅទៀតអីអីហ្នឹងគ្រាន់តែចង់បានរស់យូរក៏ប៉ុន្តែអាសេចក្តីសម្គាល់ថាមានយើងនៅក្នុងโลกនេះនឹងឯងចឹងតែ ជាចំណុចទុកទោសចំណុចគ្រោះថ្នាក់និយាយសរុបមកថាគ្រោះថ្នាក់ ពីព្រោះអីពីព្រោះយើង នៅក្នុងលោកនៃមច្ចរាជដូច្នេះធ្វើយ៉ាងម៉េចឲ្យពុទ្ធបរិស័ទយើងមានស្មារតីល្អថាយើងត្រូវចេញ ពីលោកនេះអាគំនិតដែលសម្គាល់ថាមានយើងក្នុងលោកនេះវាជាសកាយតិថិអញ្ចឹងការដែលយើង មិននៅក្នុងលោកនេះវាអត់មានផ្លូវទៅដោយជើងទេផ្លូវទៅដោយយានអីអីអត់ទេព្រះពុទ្ធអង្គសម្ដែងហើយអ្នកឯងទៅជួយបង្ហាត់ តម្រៃអ្នករតីអីហ្នឹងអាហ្នឹងមិនមែនយាននាំតែឯងទៅកាន់ទិសដែលមិនធ្លាប់ទៅទេណាណាយានគឺការអប់រំទូលមានខ្លួនឯងហ្នឹងឯងតន្តោសតន្តោនេះអប់រំដោយល្អនៅក្នុងព្រះមច្ចរិយធម៌ហ្នឹងអាហ្នឹងគឺបាននាំអ្នកឯងទៅកាន់ទិសដែលមិនធ្លាប់ទៅហ្នឹងឯងកណាហ្នឹងគឺពុទ្ធិកាសំដែងក្នុងនិកវៈនោះដូច្នេះ ក្នុងដំណើរដែលត្រូវទៅកាន់ព្រះនិព្វានហ្នឹងគឺទៅដោយសតិប្បដ្ឋានចឹងគឺណាកាលណាបើរលឹកដឹងវិញ្ញាណតាមទ្វាទាំង6ទទួលដឹងអារម្មណ៍ហ្នឹងឯងរលឹកដឹងអាវិញ្ញាណហ្នឹងមិនមែនតួអត្តាឃើញទេហ្នឹងឯងវាអត់មានយើងនៅក្នុងโลกនេះទេហើយវិញ្ញាណធ្វើកិច្ចអីគឺវាត្រឹមត្រូវទៅតាមវិញ្ញាណហ្នឹង ចក្ខុវិញ្ញាណធ្វើទេសនកិច្ចសតវិញ្ញាណធ្វើសវនកិច្ចឲ្យវិញ្ញាណនឹងធ្វើកិច្ចធ្វើនទីជំនួសគុណចាស់គ្រប់ព្រះអង្គគុណចាស់មុនទៅតាមផ្លូវសតិប្បដ្ឋាននឹងបានហើយតែដូចអ្នកដែលរាប់ធ្វើកិច្ចនទីបោសសម្អាតជូតកត់សាលាដងទឹកក្រោចពពោតិព្រឹកដាក់ពីងអីអីមុនគុណចាស់ទៅសូត្រមុនចុះអីចឹងទៅណារបៀបអញ្ចឹងណានឹងហើយយើងអត់ចាំបាច់អវល់កិច្ចការងារនៅ ក្នុងវត្តនឹងទេ មកវិញហើយស្រេច អាហ្នឹងគឺព្រៀបចង់បញ្ជាក់ឲ្យឃើញថាកិច្ចនៅក្នុងโลกនេះកាលណាបើមានវិបស្សនាគុណចាស់ត្រូវលះអាការរវល់នឹងតែហ្មងចឹងនឹងឯងពីព្រោះប្រគល់កិច្ចនទីនឹងឯងឲ្យដល់សភាវៈជាបរមត្តទាំងរូបទាំងនាមសិតតែមានកិច្ចមាននទីអញ្ចឹងវាអត់មានសល់កិច្ចនទីអីមកប្រគុណចាស់ទេគុណចាស់មានប្រកដីអត់មានរវល់កិច្ចនទីអីនៅក្នុងโลกទាំង6នឹងទេនឹងឯងដែលជាព្រមយានដ៏ប្រសើរដែលនាំគុណចាស់ចេញចាក លោកនឹងដោយការលះនៅសកាយតិថិនឹងឯងចឹងគណៈដល់នៅព្រះនិព្វាន ដោយអំណាចនៃសោតាបត្តមៈនឹងដែលបានសម្រេចកិច្ចដោយសមុជឆេតបហាណៈនឹងចឹងការមិនកើតឡើងនៅកម្មភពនិងឧបបត្តិភពក្នុងអបាយភូមិហើយនៅក្នុងសពតិភូមិចាប់ពីជាតិទី8ទៅនឹងឯងជានិរោធអរិយសច្ចៈជាសេចក្តីសម្រេចរបស់គុណចាស់នោះ ចឹងនៅក្នុងអត្ថបទចាប់ដើមដំបូងដែលមិនតន់ដល់រឿងវិបយោគតុកហ្នឹងគឺនៅត្រង់ដែលថាឲ្យយើងរៀនអំពីអ្វីអ្វីដែល ជាព្រឹត្តិការណ៍នៃជីវិត បើដូចជាអ្នកដតីដែលបោះបង់យើងចោលថាស្លាប់វារឿងស្លាប់ចឹងទៅហើយដល់ទៅបោះបង់យើងចោលហើយបោះបង់យើងចោលហ្នឹងគុណចាស់ព្រះអង្គតាមុនមកបួសហ្នឹងម្យ៉ាងចឹងទៅចឹងទោះជាឲ្យសោកសៅអាឡោះអាល័យអីប៉ុន្តែมันมันឈឺចាប់ដូចបោះបង់យើងចោលហើយហើយទៅស្រឡាញ់អ្នកដតីផ្សេងហ្នឹងឯងអាហ្នឹងគឺវាធ្ងន់ធ្ងរទៅណាស់ជារឿងនៅក្នុងលោកហ្នឹង វាវាមានអញ្ចឹងរឿងសម្រាប់ជីវិតយើងចេះតែចាប់ទោសកំហុសអ្នកដទៃទៅវាធ្វើឲ្យយើងរត់តែឈឺចិត្ត ថែមទៅទៀតគណៈវាដូចជាភ្លើងក្តៅដែលយើងទៅចាប់ទៅវារលាអាត្រង់ចាប់នឹងឯងចឹងក៏ប៉ុន្តែយើងបានជាភ្លេចថារឿងអ្វីអ្វីមួយអង្គឯងម្នាក់ឯងវិច្ពេយសំពេយកម្មមកទទួលវិបាកកម្មដំណើរជីវិតហ្នឹងវាអញ្ចឹងចឹងនឹងឯងយើងត្រូវដឹងពីវិបាកតាមផ្លូវភ្នែកជាជាចំោះកណ្ដាតកាយហ្នឹង ដែលធ្វើឲ្យដឹងរឿងយ៉ាងម៉េចយ៉ាងម៉េចហ្នឹងតាកទួងនឹងវិបាកកម្មអាហ្នឹងឯងបានយើងឃើញថាយុទ្ធធัวសម្រាប់ជីវិតរបស់យើង ហើយទោះជាអ្នកដតីបោះបង់យើងចោលក៏ដោយឲ្យតែយើងនឹងឯងកុំបោះបង់ខ្លួនឯងចោលនឹងល្អហើយអ្នកដតីមើងងាយយើងប៉ុណ្ណាក៏ដោយប្រាប់ហើយប្រាប់ទៀត ដាស់តឿនហើយដាស់តឿនទៀតកុំតែមើលងាយខ្លួនឯងអានេះវាជារឿងមួយដែលយើងអាចជួយខ្លួនឯងបាន ទោះជាអ្នកដតីពេញផែនដីស្រឡាញ់យើងក៏ដោយយើងនៅតែប្រឹងពេញទំហឹងជួយ ខ្លួនឯងដដែលអញ្ចឹងយើងជាអុកជាទុកអីទៅเตรียมទារោអ្នកដតីឲ្យមកស្រឡាញ់យើងនរណាស្រឡាញ់ក៏ស្រឡាញ់ទៅតាមដែលជ្រះថ្លានឹងការប្រព្រឹត្តរបស់យើងទៅមិនស្រឡាញ់ទេក៏វាជាចិត្ត គំនិតអធិស្រ័យរៀងរៀងខ្លួនយើងចង់ឲ្យដើមថ្នោតមកដូចដើមដូងហ្មងវាមិនដូចទេអញ្ចឹងគឺថាតាមរឿងទៅចោះសូមឲ្យបានសេចក្តីសុខរៀងរៀងខ្លួនទៅចោះអានឹងឯងយើងមិនចម្ពាក់តេតិនអីស្វែងរកអ្នកដតីមកស្រឡាញ់អីយើងឲ្យគ្រាន់តែម្នាក់មិនបាន ស្រឡាញ់យើងកើតទុកយំសោកបោកខ្លួន ភ្លេចទាំងម៉ែឪដែលស្រឡាញ់យើងបានឲ្យយើងរស់តាំងពីនៅក្នុងពោះរហូតកើតមកនឹងយើងក៏មិនទទួលយកសេចក្តីស្រឡាញ់ពីម៉ែពីឪមិនស្រឡាញ់មិនទទួលយកសេចក្តីស្រឡាញ់ពីញាតិមិត្តសន្តានបងប្អូនអីយ៉ាងសម្បើមទេបានតែម្នាក់ហ្នឹងហើយម្នាក់ហ្នឹងមិនស្រឡាញ់ត្រូវទៅសម្លាប់ខ្លួនអីអីចឹងទៅអាហ្នឹងវាជាភាពទន់ខ្សោយរបស់បងប្អូនកូនចៅពេញពិភពលោកហ្នឹងតែបើយើងគិតថាជីវិតរបស់យើងនេះមិនមែនជាកម្មសិទ្ធិ របស់អ្នកណានោះទេហើយក៏មិនមែនដាច់មុខនៅលើយើងដែរព្រោះយើងកើតមកគឺយើងត្រូវរស់ដោយសារមាតាបិតាញាតិការបងប្អូនណានឹងឯងយើងមិនអាចមកវិនិច្ឆ័យក្តីតែឯងថាត្រូវធ្វើអត្តឃាតបានទេជីវិតនេះត្រូវជាប់ទាក់ទងនឹងអ្នកដទៃនឹងឯងអាហ្នឹងឯងដល់អញ្ចឹងគឺយើងនឹកទៅឃើញហ្នឹងឯងគុណមេដាបិតាអីសពគ្រប់អញ្ចឹងទៅយើងត្រូវនៅរស់តទៅទៀតដើម្បីតបស្នងសងគុណដល់អ្នកមានគុណរបស់យើង គំនិតដែលយើងចេះគិតទាំងអស់ហ្នឹងឯងដែលយើងមិនចាំបាច់ទៀមទាអ្វីពីអ្នកដតីដែលបោះបង់យើងចោលនឹងទៅទេអាហ្នឹងបោះបង់នៅរស់ហ្នឹងឯងឬក៏ចូលកម្មភ្នួរ ហើយចុះបើត្រូវស្លាប់ទៅយើងទៅហាមឃាត់យ៉ាងម៉េចបានទៅហ្នឹងហើយអ្នកដែលត្រូវស្លាប់ហ្នឹងក៏គាត់មិនចង់ស្លាប់គាត់ហាមខ្លួនគាត់មិនទាំងបានផងវាមានសភាពបែបហ្នឹងអញ្ចឹងគឺទីបំផុតបានយើង ដឹងថាអ្វីអ្វីហ្នឹងមកបង្រៀនឲ្យយើងចេះពឹងខ្លួនឯងនឹងឯងតាន់ពេលវេលាដែលយើងនៅរស់បាន5ឆ្នាំ10ឆ្នាំអីអីហ្នឹងប្រឹងប្រែងស្វែងរក ទីពឹងហ្នឹងបានយើងត្រូវមានសទ្ធាមានសិលសតៈចាគៈបញ្ញានេះឯងទៅមកជាកល្យាណមិត្តគេថាសទ្ធាទុរិយាបរិសាសហោតេគឺថាបុគ្គលដែលមានសទ្ធាដែលជាមិត្តសម្លាញ់ទី2នេះនិយាយយោចិត្តជាប្រធានមកគឺបានន័យថាយើងមានមានចិត្តល្អចិត្តដែលបានអប់រំទូលមានហ្នឹងគឺជា ជាមិត្តដ៏ល្អសម្រាប់ជីវិតរបស់យើង ហ្នឹងឯងនិយាយជាបញ្ញត្តិថាมันមានអ្វីក្នុងโลกហ្នឹង ដែលល្អសម្រាប់យើងដូចដែលខ្លួនយើងជាមនុស្សល្អទេ ហើយបើយើងយកខ្លឹមសារនៃជីវិតប្រពន្ធនឹងបានមករឿងអ្វីអ្វីខាងក្រៅគឺយើងមិនហួងហែងអីទៅច្រើនទេចឹងប៉ុន្តែបើយើងហួងហែងក៏ដើម្បី អ្នកដតីនឹងចឹងទៅ ចឹងទៅទេថាបើបោះបង់ខ្ញុំចោលអីចឹងទៅក៏ទៅរស់ធូអាអីចឹងទៅថាមិនស្រឡាញ់នៅជាមួយគ្នាមិនបានអីចឹងទៅ បងឯងទៅបួសអីអីចឹងទៅពួកខ្ញុំក៏មិនមែនព្រះនិព្វានអីមកជួយឲ្យបងឯងរួចផុតចាកជាតិជារៀបជាធិមរណៈហើយក៏ខ្ញុំ មិនជាហួងហែងអីទេបើថានៅជាមួយគ្នាមិនបានប៉ុន្តែថាកុំ វីវោអីទៅទៀតរឿងនៅក្នុងโลกនេះមិនបានឲ្យបងឯងមានសេចក្តីសុខទេបងឯងរស់ធัวរអាកាន់សិលអីបួសអីអីចឹងទៅវិញអាហ្នឹងហួងហែងអ្នកដតីដើម្បីអ្នកដតីដូចជាមេដាបិតាហួងហែងកូនដើម្បីសេចក្តីសុខរបស់កូនអាហ្នឹងមិនមែនហួងហែងដើម្បីខ្លួនឯងទេគិតណាព្រោះយើងដឹងខ្លួនយើងថាយើងមិនមែនពៀនអីដើម្បីឲ្យអ្នកដតីមកមកមកយកយើងជាទីពឹងហើយឲ្យអ្នកដតីរួចផ ថត់ចាក់ទុកឯណាកុំធ្វើដូចជាដូចថាអឺបរោះដែលនាំបដាចាចេញពីផ្ទះអីទៅអញ្ចឹងមើលមើលធានាថាឲ្យកូនលោកសេដ្ឋីនឹងបានសេចក្តីសុខបានទីពឹងដែរឬទេ នេះអត់ទេវាបានទេសេចក្តីស្រឡាញ់នឹងតែប៉ុណ្្នឹងឯងចឹងតាមតែស្រឡាញ់នឹងដឹកនាំនឹងចឹងទៅហើយសេចក្តីស្រឡាញ់នឹងវាកើតឡើងចឹងធ្វើឲ្យហ៊ានសពគ្រប់ដើម្បីថា ទៅរស់នៅទីណាព្រៃខ្លាព្រៃតម្រៃអីក៏ហ៊ានដែរមិនខ្លាចទេគឺណាហ្នឹងឯងទៅតាមតែសេចក្តីស្រឡាញ់នឹងឲ្យតែបានជួបមុខបុគ្គលជាទីស្រឡាញ់នឹងចឹងទៅប៉ុន្តែសេចក្តីស្រឡាញ់វាអត់នៅជាមួយយើងវាចេះតែរសាយទៅរសា សាយទៅវាជាធម្មតាធัวអញ្ចឹងទៅបន្ទោសណាណាហ្នឹងឯងហើយណាមួយវៃវៃវាប្រែប្រួលទៅតាមនឹងរូបសម្លេងកិនរោផតថាពៈហ្នឹងហ្នឹងឯងដូច្នេះការដែលស្រឡាញ់ពេញចិត្តហ្នឹង វាអត់មានចម្រើនទៅដោយភាពរឹងមាំក្នុងចិត្តអីដើម្បីថា បានសតិបានបញ្ញារឹងមាំឡើង ចាំដោះស្រាយបញ្ហា អីដែលកើតមានក្នុងជីវិតហ្នឹងគឺវាអត់មានភាពរឹងមាំនៃចិត្តទេទន់សោយរហូតបានតែពឹងអារម្មណ៍ខាងក្រៅនឹងតែប៉ុណ្្នឹងព្រោះនេះវាអត់មានការវឹកហាត់អប់រំឲ្យរឹងពឹងអីអីចឹងទៅទេបានថាការព្រាត់ប្រាសហ្នឹងគឺល្អទៅវិញទេហ្នឹងឯង គឺរំលឹក ដាស់តឿនឲ្យយើងចេះពឹងខ្លួនឯងឃើញទេអាហ្នឹងដល់យើងគិតត្រូវទៅអ្នកដែលបោះបង់យើងចោលហ្នឹងវាទៅជាអ្នកបង្រៀនយើងអ្នករំលឹកដាស់តឿនយើងដោយទេវទេវទូតអីចឹងទៅដូចរឿងជារៀបជាធិមរណៈអីអីហ្នឹងមករំលឹកដាស់តឿនឲ្យ ព្រះបរមពុរិស័ទហ្នឹងត្រូវសាងពភ្នោះចឹងទៅ មានអ្នកបួសជាផ្លូវដើម្បីសម្រេចនៅ ការត្រាស់ដឹងហ្នឹងគឺ គ្រប់ព្រះអង្គទាំងអស់ត្រូវតែបរិសុទ្ធនៅក្នុងសម្ពុត ការសាវកនឹងឯងទាំងអភតេតាចយេពុទ្ធាវត្តមានាអនាគតាធិជេនេនេនសុឆន្តិ តាស្មាអេតេនមសិយាដែលព្រះឧបល័យសំដែងគឺថាពពុទ្ធទាំងអតីតអនាគតបច្ចុប្បន្នសត្វតែបរិសុទ្ធនៅក្នុងសម្ពុត ការសាវកនឹងឯងប្រហែលដូច្នោះក៏បីនមសិការថ្វាយបង្គំនៅពពុទ្ធអង្គឬក៏ថ្វាយបង្គំសម្ពុតការសាវកនឹងឯងដោយនឹករលឹកឃើញបុគ្គលអ្នកត្រួតត្រងនៅសម្ពុតការសាវកនឹងយើងនឹងហើយកថាហ្នឹងហ្នឹងឯងអញ្ចឹងនៅក្នុង កើតដែរអ្វីអ្វីជាព្រឹត្តិការណ៍នៃជីវិតនឹងបើយើង ធ្វើទុកក្នុង ចិត្តឲ្យបានល្អ អ្វីអ្វីហ្នឹងមិនមែនអាក្រក់មករយយើងទេគឺមកបង្រៀនយើងមកបញ្យល់យើងមកប្រាប់យើង ជាមេរៀនដោយគ្រូដាក់ឲ្យនៅសាលាយើងចេះតែកិច្ចសាលាទៅចេះតែខ្លាចគ្រូខ្លាចមេរៀនហ្នឹងទៅនឹងឯងទៅក៏ប៉ុន្តែអ្វីអ្វីក្នុងជីវិតហ្នឹង គឺជាមេរៀនដែលព្រះពុទ្ធអង្គគ្រប់ព្រះពុទ្ធរៀននៅក្នុងមេរៀនហ្នឹងតែមេរៀនក្នុងលោកភ្នែកជាចំណដាតកាយចិត្តណាផ្សំនឹងអភិនិហាបារមីបានជាព្រះពុទ្ធព្រះបជា ពុទ្ធអគ្គសាវកសិតតែរៀនទាំងអស់ អានឹងមើលបើមេរៀនជាសច្ចៈអញ្ចឹងតើអាក្រក់សម្រាប់យើងយ៉ាងម៉េចទៅយើងខ្លួនឯងទេដែលចេះតែចង់យ៉ាងនេះចង់តែយ៉ាងនោះយើងលុះនៅក្នុងអំណាចមាបំរើកិលេសបានជាទៅតោះជាមួយនឹងសច្ចៈហ្នឹងតែបើយើង បាន ចូលមកជាពុទ្ធបរិស័ទហើយរាប់បំរើព្រះអង្គហើយប្រតិបត្តិតាមព្រះអង្គយើងនឹងបានយល់ថាអ្វីអ្វីទាំងអស់ហ្នឹងដែលមានជាការពិតហ្នឹងសិតតែនៅក្នុងមេរៀនរបស់ពុទ្ធទាំងអស់ ព្រះអង្គបង្រៀនរួចអស់ហើយអញ្ចឹងមេរៀនជាក់ស្ដែងមកយើងនៅតែអនុវត្តនឹងឯងទៅគឺទទួលយកទៅវាមានបញ្ញាចេះដឹងដល់តែចេះដឹងដូចអ្នករៀនប៉ាកែអញ្ចឹងសบายសบายទៅទៅរៀននឹងអត់មានខ្លាចគ្រូអត់មានខ្លាចមេរៀនអីចេញមកគឺថាប៉ាកែណាធ្វើរួចយ៉ាងលឿនអញ្ចឹងទៅហើយសบายចិត្តបាន ពិន្ទុល្អអញ្ចឹងអានឹងប្រៀបទៅនឹងអ្នកដែលរៀនចេះវាសบายចិត្តនឹងរៀននឹងចូលសាលាយ៉ាងណាមិញកាលណាបើយើងមានសច្ចញាណកើតឡើងគឺថាយើងរស់នៅជាសពជាមួយ នឹងសភាវៈពិត គ្រប់យ៉ាងទាំងអស់វាអត់ចាំបាច់យើងទៀមទាឲ្យដូចចិត្តយើងទេគឺណាអាដូចក៏ដោយមិនដូចក៏ដោយប៉ុន្តែអ្វីដែលកើតឡើងនឹងជាការពិតមិនដូចចិត្តយើងមែនប៉ុន្តែ ជាការពិត100%អ យើងឯនេះទេដែលចិត្តតែចង់ឲ្យអ្វីអ្វីដូចចិត្តយើងនឹងអ្វីនឹងដែលមិនដូចចិត្តយើងនឹងប៉ុន្តែអត់ខុសទេណាអ្វីដែលមិនដូចចិត្តយើងនឹងត្រឹមត្រូវណា ប៉ុន្តែយើងដែលចេះចង់ឲ្យវៃវៃដោយចិត្តយើងបាន ទៅទៅជារឿងបទុះបទុះនឹងសច្ចៈល្ងងបាត់ហើយមានបញ្ញាឯណាពីព្រោះតោសៈវាកើតជាមួយមោហៈមោហៈហ្នឹងវានាំឲ្យបទុះនឹងអញ្ចឹងទៅវាទៅជាចម្រើនអវិជ្ជាទៅវិញនឹងឯងអញ្ចឹងយើងយើងឲ្យយល់ថាអ្វីអ្វីដែលមិនដូចចិត្តយើងហ្នឹងអត់ខុសទេយើងដែលតោះចិត្តនេះទេ ដែលល្ងងខ្លួនយើងចង់ឲ្យអ្វីអ្វីដូចចិត្តយើងអ្វីអ្វីគេមានបច្ច័យត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់ 100ដង ត្រឹមត្រូវទាំង100 1000ត្រឹមត្រូវទាំង1000 10000ត្រឹមត្រូវទាំង10000គ្រប់គ្រា គ្រប់ពេលវេលា គ្រប់សភាវៈទាំងអស់ទៅណានឹងឯងចឹងនៅក្នុងការនេះដែលពុទ្ធបរិស័ទយើងស្ដាប់រលឹករឿយរឿយទៅត្រូវមកអប់រំចិត្តខ្លួនយើងវិញចឹងនឹងឯងកុំទៅតោះជាមួយនឹងសច្ចៈគឺថាកំសត់ខ្លួនណាពេលព្រោះមានតែផ្លូវមួយនឹងឯងដែលយើងត្រូវដង្ហែព្រះអង្គទៅនិព្វានហើយបើយើងតោះនឹងសច្ចៈ គឺថាយើងប្រឆាំងនឹងអវាទរបស់ព្រះអង្គបាត់ហើយបានដេកថាយើងស្ម័គ្រស្មោះបំរើកិលេសសមាហ្នឹងហ្នឹងឯងអ្វីដែលពេញចិត្តចាប់យកអ្វីដែលមិនពេញចិត្តបន្ទុះតោះអញ្ចឹងគឺថាអវិជ្ជាល្ងងនឹងរហូតដែលជាឫសគល់នៃវដ្តសង្សារដរាបណាយើងមិនសិក្សាការពិតពីធម្មជាតិដែលជាសច្ចៈទេសច្ចញាណមិនបានកើតឡើងទេគឺជាបឋិជនអាស្រ័យវត្តដាក់នឹងទៅតែម្ដង អញ្ចឹងពីបញ្ហាព្រះអនន្តអីហ្នឹងដែលគុណចាស់លើកឡើងហ្នឹងគឺជាព្រះសោតាបានមែនក៏ប៉ុន្តែថាអនុស័យបដិឃានុស័យហ្នឹងនៅមានអញ្ចឹងចឹងហ្នឹងក៏ជាការសម្ដែងឲ្យឃើញ ថាធัวទាំងឡាយហ្នឹងវាត្រឹមត្រូវទៅតាមបច្ច័យដែលនៅមាននឹងឯងប៉ុណ្ណាហ្នឹងឯងគ្រាន់តែថា ទោះជាតោមនស្សកើតឡើងនឹងក៏ដោយក៏ស្ថិតនៅក្នុងអារម្មណ៍របស់សតិប្បដ្ឋានបានចឹងព្រះអង្គទ្រង់ប្រកាសសម្ដែង ក្នុងវេទនានុបស្សនាសតិប្បដ្ឋានហ្នឹងហ្នឹងឯងចឹងមិនមានទិដ្ឋិមកប្រកាន់ថាតោសៈហ្នឹងតោមនស្សហ្នឹងសោកហ្នឹងជាអត្តាទូខ្លួនទេប៉ុន្តែវាជាសភាវៈពិត ដែលវាមានវិសេសលក្ខណៈ គឺតោមនោះនឹងឯងចឹងគឺណាដូចសំណួរមកដល់រឿងការតោះអីចឹងគុណចាស់លើកឡើងថាទោសៈហ្នឹងវាមានអារម្មណ៍អារម្មណ៍ជាទីរីករាយចឹងហើយចិត្តហ្នឹងវាកើតឡើងអាស្រ័យអារម្មណ៍ហ្នឹង មិនមាននរណាទៅបង្ខំទៅប្រកបវិជាអីកើតមកណាដោយអំណាចអារម្មណ៍មណបច្ច័យហ្នឹងអញ្ចឹងចឹងហើយហេតុអីបានជាបទុះតោះថាអាហ្នឹងវិសេសលក្ខណៈណាហ្នឹងឯង ហើយសំណួរចំណុចហ្នឹងគឺត្រូវបានចម្លើយដែលដែលយើងត្រូវទទួលជាខ្លឹមសារត្រូវឲ្យឃើញថាសភាពនៃចិត្តហ្នឹងវាគ្រាន់តែវិសេសលក្ខណៈជាតោមនស្សជាការបទុះតោះជាការខឹងក្រោធទៅទេប៉ុន្តែវាអត់មានជាអត្តាទេអត់មានជាសត្វបុគ្គលបរិសុទ្ធស្ត្រីរស់បព្វជិតមនុស្សទេវតាណាទេអានេះឲ្យហៅថាវិសេសលក្ខណៈឬបច្ចត្តលក្ខណៈនៃសភាវៈធម៌គណា ហ្នឹងឯងហើយនៅក្នុងសំណួរបន្តមកទៀតក្នុងអត្ថបទធัวដែលរៀបរាប់មកក្នុងរឿងការដែលចាប់ភ្លើងហ្នឹងវានាំឲ្យក្តៅចឹងគាត់ណាហើយនៅក្នុងអារម្មណ៍ ដែលនាំឲ្យយើងវង្វេងចាប់ប្រកាន់អីអីចឹងទៅវានាំឲ្យកើតទុកទោមនោះតាមផ្លូវចិត្តហ្នឹងចឹងនៅក្នុងសេចក្តីហ្នឹងគឺកណ្ណាពុនចាស់ក៏បានអានទៅតាមអត្ថបទហ្នឹងហើយហើយអត្ថបទពិចារណាហ្នឹងក៏ជាការរំលឹកដើម្បីបញ្ជាក់ឲ្យឃើញថាបញ្ហា ដែលកើតមាននៅ ក្នុងជីវិតទោះជារឿងអីរឿងអីរឿងអីហ្នឹងក៏ដោយចឹងគឺថាទីបំផុតដែលយើងបានការចេះដឹងអំពីព្រឹត្តិការណ៍នៃជីវិតហ្នឹងទៅ គឺយើងយើងអរគុណយើងអរគុណព្រឹត្តិការណ៍ហ្នឹងចឹងយើងអត់មានបន្ទុះតោះតោមនាស់ទៅ នៅ ក្នុងព្រឹត្តិការណ៍ហ្នឹងទេ ឧទាហរណ៍ដូចជា នាងអិសិតិអស័យអញ្ចឹងកណាហ្នឹងឯងតោមនាស់ខ្លាំងណាស់ណាទៀតស្វាមីទី1ថាអត់ស្រឡាញ់ហ្នឹងឯង លើកឲ្យមានស្វាមីទី2ទៀតសិតតែតកូលសិទ្ធិអីអីហ្នឹងក៏គេមិនស្រឡាញ់វាជារឿងវិបាកកម្មរបស់អសិតិអស័យខ្លួនឯងហើយទុករបស់មនុស្សស្រី នៅក្នុងរឿងហ្នឹងឯងធំដុំហ្នឹងឯងទោះជាម៉ែឪស្ដីថាមិនស្រឡាញ់អីកាត់កាល់អីចោលអីហ្នឹងយ៉ាងម៉េចក៏មិនកើតទុកខ្លាំងអីទៅដូចតែថាខ្លួនឯងខំ ប្រនិបត្តិជាមួយមេដាបិតាក្មេកដូចទេវតា បំរើប្តី ដូចជាទាស័យបំរើម្ចាស់នឹងឯងវាជារឿងដែលដែលស្រឡាញ់ដែលហួងហែងទៅក្នុងកិត្តិយសមុខមាត់ខ្លួនឯងជាភរិយានឹងហើយត្រូវគេផាត់ចោលបោះបង់ចោលវាវាកើតទុក្ខ តែតាមអាខ្លួនឯងចាប់ដុំភ្លើងនឹងឯងទៅហួងហែងណាដោយកូនចៅខ្លះម៉ែឪបណ្ដេញមិនសូវកើតទុកអីព្រោះអត់ចូលចិត្តម៉ែឪខ្លួនឯងនឹងផងចឹងទៅនឹងឯងដល់ទៅអត់ចូលចិត្តអត់ហួងហែងអត់ចង់នៅជាមួយគាត់មិនជាកើតទុកអីប្រមាណទៅទេដូច្នេះទុកតាមផ្លូវចិត្តខ្លាំងមកពីហួងហែងទៅហួងហែងចឹងបានថារឿងហ្នឹងវាជារឿងធំដុំណាស់ វាត្រូវចូលនៅក្នុងក្របខ័ណ្ឌនៃសិលទាំងដោយសារភរិយាស្វាមីនឹងមានការហួងហែងគ្នាកន្លែងហ្នឹងអញ្ចឹងគឺมันអាចទៅដណ្ដើមកម្មសិទ្ធិរបស់អ្នកអតីបានទេពីព្រោះវាជាកម្រិតធ្ងន់មួយនឹងឯងត្រូវជាប់ទៅដោយបាបកម្មពីវេរាដែលប្រព្រឹត្តទៅ ក្នុងកាមេសមិច្ឆាចារៈហ្នឹងត្រូវមានសិលគ្រប់គ្រងជីវិតមនុស្សយើងហ្នឹងគុណធម៌ហ្នឹងតែកាលណាมันមានគុណធម៌ហ្នឹងប្រព្រឹត្តទៅដ ដែលជាមនុស្សធម៌ទេអាហ្នឹងវាត្រូវបាត់បង់នៅមនុស្សធម៌ហ្នឹងឯងត្រូវជីវិតហ្នឹងធ្លាក់ចុះអន់ថយទៅហ្នឹងឯងក៏ណាហើយនៅក្នុងសេចក្តីផ្សេងផ្សេងទៀតដែលគុណចាស់បានលើកឡើងនៅក្នុងអត្តបទក្រោយមកទៀតយ៉ាងណាសិតតែមានខ្លឹមសារដែលគួរដល់ការពិចារណា កណាបាន49នាទីក៏និមន្តគុណចាស់អង្គូតាដើម្បីបានចូលរួមជាចំណែកខ្លះក្នុងការដែលគុណចាស់បាន និមន្តមកហើយក៏បានបុជា នៅ ក្នុងធម្មទានបុជាកឋិនក្នុងរដូវកាលហ្នឹងជាមួយក្រុមគ្រួសារញោមស្រីអីអីទាំងអស់ហ្នឹងក៏និមន្តទៅតាមធម្មសបាយក៏ណានៅ ក្នុងវ័យចាស់ហើយក៏ជាការត្រេកអរនៅ ក្នុងពភ្នោះរបស់ គុណចាស់ហើយនឹងបងនិតបានចូលរួមអានប្រាក់អីអីចឹងទៅពេលវេលាយើង នៅ មានគ្រប់គ្រាន់ទេគ្រាន់តែវេវាយសង់ហើយអត់អីទេទទួលគ្នានឹងម៉ោង10កន្លះអីជាងអីតិចទៅក៏បានម៉ោង11ប្រសង់ឆាន់ទៅថ្ងៃនេះ មិនមែនជាថ្ងៃឧបោសថសិលនឹងទៀតអញ្ចឹងពេលវេលារុះរាន់លើសម៉ោងចឹងមុនម៉ោងមុនម៉ោង នឹងឯងតាមកំណត់ថា9:20នាទីអញ្ចឹងនៅភ្នំសតួចហ្នឹងក៏ជាង1ម៉ោងដែរតែមុនម៉ោងដែរមុនម៉ោងដែរមុនម៉ោង7កន្លះអញ្ចឹងចេះតែបានកើនម៉ោងខ្លះខ្លះហើយគុណចាស់សំដែងពេលខ្លះមិនទាំងបាន10នាទីអីស្រួល ផងហ្នឹងនឹងឯងតែជាទំនុកទុកចិត្តដែលយើងមានកុសលធម៌ ប្រព្រឹត្តទៅនឹងតាកទួងទៅនឹងកម្លាំងដែលយើងប្រឹងប្រែងដោយឆន្ទៈឆន្ទៈក្នុងកុសលហ្នឹងវាជាកតកម្មយតាឆន្ទៈវាត្រូវអាស្រ័យការពិចារណាដោយខ្លួនឯងហើយនឹងត្រូវអាស្រ័យកល្យាណមិត្តដើម្បីបានជាកម្លាំងចិត្តក្នុងកិច្ចការងារក្នុងពភ្នោះក្តីកិច្ចការងារឲ្យតែប្រសិជ្ជៈទោសយើងអបអរសាទរយើងទទួលស្គាល់ហើយនឹងយើងជួ ជួយឲ្យកម្លាំងចិត្តគ្នាទាំងអ្វីក៏ដោយកាលណាបើយើងប្រព្រឹត្តទៅដោយ ការសម្របសម្រួល មេត្តាចិត្តនឹងអញ្ចឹងទៅវាមានការព្រមព្រៀងគ្នា មានសេចក្តីសុខដល់ខ្លួនយើងដល់អ្នកអតីដល់គុណចាស់លើកបញ្ហាត្រង់ដែលថាធ្វើម៉េចបើ ដូចថាមិនជាទីពេញចិត្តទៅវិញទៅមកអីចឹងនៅពេលដែលមានសម្បយោគតុកអីអីទាំងអស់ហ្នឹងចឹងគឺត្រូវមានការអប់រំនៅមេត្តាចិត្តហ្នឹងឯងចឹង ទោះជាយ៉ាងណាក៏ដោយ មេត្តាចិត្តហ្នឹងគឺប្រឆាំងជាមួយនឹងទោសៈបើទោសៈវាជាអកុសលមេត្តាជាកុសលហើយមេត្តានឹងឯងនាំមកនៅសេចក្តីសុខតិចគឺចម្រើនទៅដោយកុសលធម៌ទាំងក៏ណាយើងនៅពេលដែលទៅតាមអំណាចនៃទោសៈហ្នឹង ពុទ្ធខោសាចាររំលឹកហើយយើងលះបង់មេត្តាបិតាលះបង់វង្សាកណាញាតមកបួសបានហេតុអីក៏យើងលះបង់សត្រូវរបស់យើងនេះដែលសម្រាប់បំផ្លាញសិលរបស់យើងនេះមិនបានហ្នឹងហើយគឺទោសៈហ្នឹងឯងដីក្រោតហ្នឹងមេត្តាបិតាខ្លះទឹកភ្នែកចឹងនឹងរលឹកកូនដែលមានកូនតែមួយហ្នឹងហើយយើងនៅតែថាពេញចិត្តនឹងប្រភ្នូហាមកបួសហ្នឹងឯងចោលម៉ែចោលឪហើយដល់ទៅចោលសត្រូវរបស់ខ្លួនឯងទៅចោលអត់បាន បាទអានឹងមកពីយើងអត់កំណត់ដឹងថាវាជាសត្រូវបាបអកុសលទាំងអស់ហ្នឹងគណានឹងក៏សូមរតនានិមន្តនិងពុទ្ធបរិស័ទយើងជ្រះថ្លាត្រេកអរធម្មទានត្រឹកនឹងឲ្យនៅថ្ងៃ បន្តទៅទៀតនៅទឹកដីខេត្តកំពង់ឆ្នាំងចឹងសូមអនុមោទនីសូមនមស្ការថ្វាយបង្គំកណាគុណចាស់គ្រប់ព្រះអង្គជាព្រះធេរៈនិងជាណា អនុធេរៈអីទាំងអស់គ្នានឹងដែលជាសព្រំចារីកណាគុណចាស់ព្រះអង្គបញ្ញាបជោតោ ដែលជួយខ្នះខ្នែងរៀបចំសម្រួលកិច្ចការផ្សេងផ្សេងក្នុងការសម្ដែងប្រធัวសូមចម្រើនពរចំពោះគ្រូគៈបណ្ឌិត ដែលអនុគ្រោះឲ្យអាត្មាភាពបានសម្ដែងធัวជាធម្មទាន នៅក្នុងឱកាសកិធិននៅវត្ត វត្តអីគ្រូរោងដំរី ធ្លាប់មកសំដែងច្រើនដងដែរណាហើយនឹងគឺអឺចឹងលោកគ្រូបាន លើកឡើង ចំណុចសំខាន់ សំខាន់ សម្រាប់អប់រំចិត្តញាតិញោមពុទ្ធបរិស័ទធ្វើទានលះបង់បរិច្ចាគនៅទ្រព្យសម្បត្តិដើម្បីទានជាទានកុសលណាដែលជាតទាំងកបហាណៈគឺបហាកិលេស ដែលកើតឡើងខណៈដែលកុសលកើតឡើង សីលកុសលជាណាការដែលប្រហារកិលេសពេលដែលសិលនឹងកើតឡើងវានៅទុច្ចរិតតាមទ្វាកាយនិងទ្វាវិចារជាដើមក៏ប៉ុន្តែនៅមានសេចក្តីប្រកាន់ថាមានតួខ្លួនយើងជាអ្នកសមាទានសិលជាអ្នកធ្វើទានជាអ្នកហែកឋិនជាអ្នកបួស ណាមានមនះណាមិនគោរពបដិបត្តិមិនបដិសន្ធារៈមើលលើមើលក្រោមអីជាដើមហ្នឹងសតតែជាសកាយតិដ្ឋិដែលប្រកាន់វាយរឹកណាលើកដំកើងខ្លួនឯងជាដើមហ្នឹងព្រោះអាស្រ័យមិនបានសិក្សាសង្កេតទួធัวដែលកំពុងប្រកបនៅក្នុងជីវិត ដែលត្រឹមតែជា កាយដែលប្រព្រឹត្តតាំងពីចុងសក់រហូតដល់បាតជើងវេទនាគឺការសោយនៅអារម្មណ៍ជាសុខជាទុក្ខណាកើតហើយរលត់ទៅវិញមិនទៀងកើតហើយរលត់ទៅវិញមិនទៀងនឹងហើយនឹងណាចិត្តចិត្តដែលគិតដោយលោកគ្រូលើកឡើងអំពីចិត្តនៅក្នុង បញ្ចទ្វាចិត្តនៅក្នុងមโนទ្វាដឹងរឿងបរោះស្ត្រីកុហកបបចិត្តនៅក្នុងលោកនេះព្រោះអាស្រ័យមโนទ្វាដឹងរឿងរ៉ាវនឹងឯងប៉ុន្តែទោះបីជាចិត្តនោះ នៅក្នុងមโนទ្វាក្តីនៅក្នុង បញ្ចទ្វាក្តីត្រឹមតែជាចិត្តដែលកើតឡើងបើសិនជាយើង មិនចាប់ប្រកាន់នៅចិត្តនោះ ទេគឺវាធូរស្បើយស្រួលសុខ ដោយហេតុមិនចាត់ប្រកាន់ណានៅការហួងហែងចង់ឲ្យបានទៅតាមសេចក្តីប្រាថ្នារបស់យើងយើងចង់ឲ្យគេចូលចិត្តប៉ុន្តែយើងត្រូវដឹងថាអ្នកដតីមានចិត្តផ្សេងពីយើងរឿងមិនចូលចិត្តជារឿងរបស់អ្នកដតីធ្វើម៉េច អ្នកដតីមិនចូលចិត្តយើង យើងក៏មិនតន់បានត្រាស់ដឹងព្រោះអាស្រ័យអ្នកដតីមិនចូលចិត្តយើងដែរដូច្នេះវាត្រូវតែយើងនឹងប្រឹងដោយខ្លួនឯងបានគេមិនសូវចូលចិត្តនឹងជាជាជាហេតុដែលនាំឲ្យខំប្រឹងខ្លួនឯងថាខ្លួនឯងត្រូវពឹងខ្លួនឯងណាលោកគ្រូលើកឡើងមិញអំពីមโนទ្វាដែលដឹងថាមានទ្រព្យសម្បត្តិប្រមាណ មានមាសប្រមាណមានពេជ្រអឺមកកំប៉ុងទៅដោះគោគីគោអីចឹងទៅក៏ប៉ុន្តែវាអត់បានជួយយើងឲ្យបាន ត្រាស់ដឹងនៅអរិយសច្ចធម៌ធ្វើឲ្យជាច្បាស់នៅ ព្រះនិព្វានទេការដឹងនឹងដូច្នេះដើម្បីអប់រំចិត្តវាមាន តែសតិប្បដ្ឋាន4ដែល ប្រព្រឹត្តទៅ ជាដំណរសង្ខារធัวសុតសុទ្ធ ជួនកាលដឹងនៅរូបធម៌ជួនកាលដឹងនៅនាមធម៌សំបីដឹងនៅកុសលសំបីនឹងនៅអកុសលក៏ជាតួធម៌ហើយយើងអត់មាននៅក្នុងโลกនេះទេម្ដងបន្តិចម្ដងបន្តិចញាតិញោមពុទ្ធបរិស័ទកណាគុណចាស់នឹងធូរស្រាលហើយបាននៅសេចក្តីសុខហើយអាសេចក្តីសុខដែលបានអំពីចិត្តមានប្រកបដោយបញ្ញាជាញាណសម្បយុទ្ធនឹងនឹងឯងដែលជាសេចក្តីសុខ ទៅរត់ទិញនៅទីដតីអត់បានទេហ្នឹងគឺសេចក្តីសុខអញ្ចឹងថ្មលើកឧទាហរណ៍ណាជនជាតិអង់គ្លេសម្នាក់គាត់រៀនបកែគាត់បានអាហារូបករណ៍ទៅរៀននៅ Cambridge University នៅ London រួចហើយគាត់រៀនខាង Physics ចប់ bachelor ខាងបញ្ញាខាង physics រួចហើយគាត់ប្រឡងគ្រូចប់ទៅគាត់ចូលទៅបរៀនណាកូនសិស្សនៅមធ្យមសិក្សានៅវិទ្យាល័យបរៀនបានតែមួយឆ្នាំទេគាត់ធ្វើដំណើរទៅប្រទេសថៃគាត់ទៅបួសនៅជាមួយអាចារ្យឆានឹងរហូតតរសពថ្ងៃនឹងនៅនៅទីក្រុងមួយគេហៅ Perth នៅ ប្រទេសអូស្ត្រាលីនឹងរហូតតរសពថ្ងៃហ្នឹង ហើយចិត្ត40ភាសា30ផ្លាយភាសាហ្នឹងហើយមានសេចក្តីសុខហេតុអីក៏ទ្រពសម្បត្តិចំណេះវិជ្ជានឹងមិននាំឲ្យមានសេចក្តីសុខថាអត់បានសេចក្តីសុខដល់ផ្លូវចិត្តទេ ផ្លូវចិត្តដែល បាននៅសមាបត្តិ8គឺរូបសមាបត្តិ4ហើយនិងអរូបសមាបត្តិ4គឺសុខក្រៃលែងរហូតដល់ឧបេក្ខាហើយនិងឯកកតា ចង់ច្រឡំថាជាព្រះនិព្វានទៀតណាអ្នកភិក្ខុខ្លះនៅសម័យពុទ្ធកាលហើយដល់តែសេចក្តីសុខនៅក្នុងវិបស្សនា ជានាមរូបបរិឆេទញាណឃើញត្រឹមតានាមនោះផ្សេងទៅរូបនោះផ្សេងទៅប្រកហញាណនាមកើតពីរូបរូបកើតពីនាម សមសនញាណមិនទៀងជាទុកជាអនត្តា ណាមិនតាន់បានឆ្លងឧត្តយបយញ្ញាទេក៏ប៉ុន្តែវាសេចក្តីសុខដោយការតតាំងកបហានៈដែរមិនប្រកាន់ ថាតួខ្លួននៅពេលណាដែលញៀននឹងកើតឡើងពេលណាញៀននឹងអាលត់ទៅវានៅប្រកាន់ដដែលឯសុបរហូតដល់ដល់ណាសោតាបដមៈទៅទិដ្ឋសកាយតិដ្ឋៈទិដ្ឋៈទាំង62នឹងដាច់ជាសមុច្ឆេទបានហើយ កាត់នៅសង្សារវដ្តដែលមានខាងដើមមិនមានទីបញ្ចប់ហើយនឹងខាងចុងមានមិនទីបញ្ចប់មិនសសល់តែ7ជាតិទេសេចក្តីទុកនឹងគឺសល់7ជាតិនៅក្នុងភពតទៅទៀតណាការលើកឡើងនឹងគឺជាចំណុចសំខាន់ដែលចង់ឲ្យឃើញថាគណៈគុណចាស់ពុទ្ធបរិស័ទញាតិញោមអាចស្វែងរកសេចក្តីសុខពីខ្លួនឯងដែលមាននាមធម៌ហើយនឹងរូបធម៌មិនបាច់ទៅទិញនៅកន្លែងណា មិនបាច់មានទ្រព្យសម្បត្តិក៏បានណាមិនបាច់មានដូចញាតិញោមសមាទានអបោសតសិលថ្ងៃនេះថ្ងៃបកតេតាមឡានថ្មអ្នកសមាទានបោសតសិលទាំងអស់គ្នាលើកលែងតែតកងឡានសមាទានណែសិល5 ណាហើយរួចទៅសន្តានាអំពីអឺធัวដែលជាបរមត្តអីខ្លះខ្លះអញ្ចឹងទៅ បានសេចក្តីសបាយរីករាយនៅក្នុងឡានហ្នឹងទៅណាសបាយតិចតិចតិចតិចចាប់ផ្ដើមពីហ្នឹងទៅហ្នឹងក្តីសុខហ្នឹងគឺគេមិនអាចទៅរត់ទិញណា បានអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងទុបបពិជាង ទុរៈភរមੰទរាវាសាខរិយទុក្ខាទុក្ខោសមានសង្វាសោទុក្ខានុបតិតតគូតស្មាអ្នកចតគូសយាអ្នកចតុក្ខានុបតិតោសយា គឺព្រះអង្គសម្ដែងថាការចេញមកបួសនឹងគឺជាការក្រហើយញាតិញោមឡើងសម្បើមនេះហើយលើមានលោកតែប្រមាណអង្គហ្នឹងហើយនៅច្រើនទៅទៀតហើយលោកនឹងមានតិចហើយតិចហើយនឹង មិនយូរប្រហែលបានមកភាសាពីភាសាសឹកទៅទៀតទៅ ពីព្រោះវាអត់បានត្រេកអរនៅក្នុងទុបបច្ចឹងហ្នឹងគឺការ ដែល បានចេញមកបួសហ្នឹងគឺជាការក្រ ណា ជាការក្រទុរៈ ភកបាំងនិងទុរៈភិរមាំងនឹងគឺការ ដែលបានបួសឲ្យត្រេកអរជាមួយនឹងធัวក្នុងវិន័យត្រេកអរជាមួយនឹងសិលត្រេកអរជាមួយសមថៈត្រេកអរជាមួយវិបស្សនានឹងគឺជាការលំបាកណាដូចជាសមាធិមើលអាណាបានសតិអេអេមើលអនុសតិអេអេហ្នឹងកាលណាបើចិត្តវាមិនស្ងប់អង្គុយតែ15នាទីនឹងវាធុញអូយធុញ ណានឹងហើយបានជាលោកគ្រូលើកមិញហ្នឹងគឺប្របាទពេញពិសាហើយនឹងព្រះសម្មាសម្ពុទ្ធនៅណាសុកជាងហ្នឹងនឹងលើកហ្នឹងដើម្បីបញ្ជាក់ឲ្យឃើញថាអ្នកដែលចូលនៅក្នុងផលសមាបត្តិហ្នឹងអង្គុយមួយយប់តល់ភ្លឺមួយថ្ងៃវាស់ល្ងាចអីអីមានតែមានតែប្របាអីប៉ុន្តែយើងណាចិត្តនោះវារវើកដូចជាសត្វស្វាអញ្ចឹងណាម្ដងនឹកទៅណេះសូម្បីអង្គុយហ្នឹងក៏អញ្ចឹងដែរអង្គុយហ្នឹងក៏រវើកដែររវើកដោយមោហៈ ឧត្តចៈនឹងរវើកដោយមោហៈជាដើមនឹងណាអញ្ចឹងគឺការដែលនៅ ក្នុងភ្នោះនឹងក៏ជាការក្រការមានគ្រួសាររស់នៅ ជាប្តីជាប្រពន្ធនឹងហើយ មានតកូលស្មើគ្នាមានកូនស្មើគ្នា មានចំណេះវិជ្ជាស្មើគ្នាមានទ្រព្យស្មើគ្នាក៏មិនកោតក្រែងគ្នាទៅវិញទៅមកក៏ជាទុកដែរហើយការដើរដើរផ្លូវឆ្ងាយនឹងជាបរមត្តអាការដើរផ្លូវឆ្ងាយនៅក្នុងសង្សារវដ្តជាទុក្ខ ហើយសង្សារវត្តនឹងស្អីញាតិញោមសង្សារវត្តនឹងលោកគ្រូលើកអំពីកម្មភពនិងឧបបត្តិភពនឹងមិនហ្នឹងហើយបើយើងនិយាយទៅតាមវត្តដាក់គឺណាកិលេសវត្តដាក់ជាហេតុនាំឲ្យកើតកម្មវត្តដាក់កិលេសវត្តដាក់10ហ្នឹង មាន លោភៈទោសៈមោហៈជាដើម ដែលជាកិលេសវត្តដាក់ហ្នឹងហើយដល់ កម្មវត្តៈគឺអភិសង្ខា3បញ្ញាភិសង្ខា អបញ្ញាភិសង្ខាហើយនិង អនេជាភិសង្ខា ដែលធ្វើកម្មនាំឲ្យមានណាបដិសន្ធវិបាកបដិសន្ធិវិញ្ញាណគឺនាំឲ្យមានវិបាកទាំងបដិសន្ធិទាំងប្រវត្តិកាលវិបាកនឹងគឺ32ដួង32ដួងនឹងគឺអហេតុកៈវិបាក ណា15ហើយនឹងមហាវិបាក8ហើយនឹងអាមហកតវិបាក9ទៀតឡើង32ណាដូច្នេះដូច្នេះឯងនេះឯងជាសង្សារវត្តព្រះអង្គសំដែងការដើរនៅក្នុងវត្តដាក់ជាទុក គឺវត្តដាក់នឹងឯងជាកិលេសវត្តដាក់កម្មវត្តដាក់ហើយនឹងវិបាកវត្តដាក់ដែលវិលវល់នៅក្នុង ភព3គឺកាមភពរូបភព ហើយនឹងអរូបអរូបភពណា ព្រះអង្គសម្ដែងដោយបរមត្ថណាដោយបរមត្ថហើយការដែលមិនដើរនៅក្នុងមិនដើរផ្លូវឆ្ងាយនៅក្នុងទុក ហេតុអាស្រ័យហេតុនេះអ្នកទាំងឡាយកុំដើរផ្លូវឆ្ងាយដែលជាទុក គឺនៅក្នុងវត្តដាក់នេះគឺចម្រើននៅវិបស្សនា បានសម្រេចនៅព្រះនិព្វានដែលជាមគ្គផលព្រះនិព្វានជាដើមនឹងទៅ អស់នៅសេចក្តីទុក្ខក្នុងសង្សារវដ្តដោយព្រះអង្គសម្ដែងថាមនាជាងផ្ទះគឺតណ្ហាតថាគតបានរត់អ្នកឃើញហើយណាអ្នកតែងធ្វើអត្តភាពនេះកើតច្រើនជាអណែកការកើតម្ដងម្ដងសុទ្ធតែជាទុក្ខណាថាគតបានកាច់បំបាក់នៅបង្កង់គឺកិលេសដែលសេះសល់ហើយនឹងដំបូលគឺអវិជ្ជាអស់រលែងមិនមានសេះសល់ណាចិត្តរបស់តថាគតមានព្រះ និព្វានអាជាអារម្មណ៍ប្រះចាកនៅសង្ខារទាំងឡាយសូមអនុមោទនាតាមពិតបញ្ហាបងនិតមកណាជួយចាប់អារម្មណ៍អានប្រាក់ចូលបនធិនទាំងបណ្ណាបញ្ហានៅក្នុងជីវិតមនុស្សយើងនេះគឺខ្ញុំមិនអាចចង់រំលឹកបានបងប្អូនកូនចៅថ្ងៃចិត្តអីហ្នឹងបាន ដូចថាយកទៅគិតហ្នឹងឯងព្រោះបញ្ហាខ្លះយើងចេះតែគិតឲ្យកើតទុកខ្លួនឯងចេះតែគិតថាវាមិនគួរណាហ្នឹងឯងចាប់ផ្ដើមឡើងយើង គិតថាមិនគួរអញ្ចឹងទៅវាធ្វើឲ្យយើងកើតទុកមិនសុខចិត្តបញ្ហាខ្លះយើងគិតថាវាអយុត្តិធម៌ណាស់អីអីចឹងទៅធ្វើឲ្យយើងឈឺចាប់ សិតតែជាកិលេសក្នុងចិត្តរបស់យើងតែតែធ្វើឲ្យយើងកើតទុកទៅណាហ្នឹងឯង ដូច្នេះបញ្ហា ដែលមាននៅក្នុង ជីវិតបើយើងគិតទៅតាមធម្មតានៃ ជីវិតវាអត់មានវាអត់មានអី សម្រាប់ឲ្យយើងកើតទុកអីទៅប្រមាណទេបើមានក៏វាតិចតួច ទៅតាមដែលយើងប្រកាន់តិចឬក៏ប្រកាន់ខ្លាំងនឹងទៅតាមហ្នឹងហើយបញ្ហាខ្លះវាអត់វាអត់មានជាសេចក្តីទុកអីដូច ថាផ្លូវកាយនឹងឯងទៅឈឺឬក៏ត្រូវមានជំងឺរោគាឬក៏ត្រូវទទួលឧបត្តវៈហេតុដួលគ្រោះថ្នាក់អីចឹងទៅវាមានទុកផ្លូវកាយគឺណាជំងឺរោគាអីចឹងទៅហ្នឹងឯងសัตว์ខំឆ្កែឆ្មា ទួយក្អែពស់មូសរុយអីចឹងអាហ្នឹងវាមានតាមផ្លូវកាយ ហ្នឹងឯងដែលវាជាទុកផ្លូវកាយរឿងខ្លះគឺអត់ទេអត់មានតាកទួងនឹងសេចក្តីទុកផ្លូវកាយទេគឺណាតាកទួងនឹងភ្នែកមើលឃើញរូបព្រោះណាហើយអចក្ខវិញ្ញាណនឹងអត់ប្រកបជាមួយនឹងទុក្ខវេទនាណាចក្ខវិញ្ញាណប្រកបមួយឧបេក្ខាតើទាំងកណាប្រកបមួយឧបេក្ខាហ្នឹងឯងកណាហ្នឹងឯងប៉ុន្តែណែអាមโนវិញ្ញាណណាវាទទួលមកវាកើតទុក្ខទោមនស្ស ឃើញណាហើយសួរថាណាណាដែលឲ្យទុកទោមណោះផ្លូវចិត្តហ្នឹងគឺមកពីតណ្ហាយើងត្រូវការរូបយ៉ាងដតីហ្នឹងឯងដល់អញ្ចឹងទៅវាត្រូវតោមណោះហ្នឹងកើតទុកសំលេងក៏ដូចគ្នាដែរសោតតែវិញ្ញាណកើតឡើង វាអត់ប្រកបមួយនឹងទុកតោមណោះអីទេ សោតតែវិញ្ញាណកណា ឧបេក្ខាវេទនាដែរមើលមើលហើយហេតុអីក៏បានជាត្រូវតោមនស្សកើតទុកតាមផ្លូវចិត្តទេណាគឺវាជាអកុសលទាំងណាអាទុកផ្លូវចិត្តសុទ្ធតែអកុសលទាំងអស់ទុកផ្លូវចិត្តគឺវានៅក្នុងពួកតោសៈមូលចិត្តគឺណាវាមានចំណុចមួយហើយបងប្អូនកូនចៅគិតថាមកពីយើងមិនចង់ជួបនៅរឿងហ្នឹងទេណាមកពីយើងឃើញណា តែកាលណាយើងមិនចង់ជួបជាមួយនឹងរឿងបានដីថាសេចក្តីល្ងងរបស់យើងយើងយើងខ្លាចដោយកូនសិស្សរៀនអន់ហើយខ្លាចសាលាខ្លាចគ្រូខ្លាច មេរៀនអញ្ចឹងណាដល់អញ្ចឹងទៅវារត់ទៅកិច្ចសាលាទៅទៀតខ្លះក៏កិច្ចទៅរក ស្នេហាស្រឡាញ់អីអីចឹងទៅមិនចូលសាលាខ្លះក៏គេចទៅបបួលគ្នាទៅវាយទៅតប់គ្នាអីណាណាអីចឹងទៅហ្នឹងគឺគ្រាន់តែលើកឡើងប្រៀបដើម្បីបញ្ជាក់ឲ្យឃើញថា កាលណាបើយើងចេះតែទទួលអារម្មណ៍ឲ្យជាទីពេញចិត្ត អានឹងឯងគ្រប់ពេលវេលាប្រពុតអត់បានត្រាស់ទំបីព្រះអង្គបានត្រាស់ហើយយើងអត់បានសិក្សាប្រណិប័តយើងចង់តែបានអារម្មណ៍ជាទីពេញចិត្តទេនឹងឯងហើយយើងប្រកម្មថាជាខ្លួនយើង ដែលបាន នៅអារម្មណ៍ជាទីពេញចិត្តហ្នឹងយើង អត់ដឹង ថាជាចិត្តដឹងអារម្មណ៍ទេនឹងអត់មានសតិរលឹកអត់មានចិត្តតានុបស្សនាតែប្រឋានគឺថាបានអ្វីៗជាទីពេញចិត្តនឹងមកយើងប្រកាន់តែយើង អ្នកបានយើងអ្នកសប្បាយយើងអ្នកពេញចិត្ត ត្រូវមានសតិរលឹកប្រតិបត្តិហ្នឹងគឺគឺបញ្ច្រាស់ពីតណ្ហាមកសិក្សាការពិត នៃជីវិតរបស់យើងហ្នឹងអានឹងកិច្ចប្រតិបត្តិទៀតបដិសោតទៅគេមឹងត្រូវតែបញ្ច្រាស់ពីតណ្ហា យើងចិត្តតែស្វែងរកអីរកអីឲ្យខ្លួនយើងយើងមានដែលស្វែងរកខ្លួនយើងនឹងជាស្អីដែលជាអ្នកបាទហ្នឹងឃើញទេយើងចិត្តតែច្រឡំថាយើងបានយើងបានយើងបានវាមានយើងឯណាក្រៅពីវិញ្ញាណដឹងអារម្មណ៍ហ្នឹង អាពេតវិញ្ញាណណៅវិញ្ញាណប្រាស់ទៅស្លាប់នោះយើងសัตว์ដែលស្លាប់ហ្នឹងគឺមកពីវិញ្ញាណហ្នឹងវាប្រាស់ទៅឥឡូវហ្នឹងដែលយើងនៅរស់ហ្នឹងមកពីនៅវិញ្ញាណទេតើមាននៅអត្តាទូខ្លួនយើងអីកាលណាបើមានចិត្តតានុបស្សនាទេប្រឋានទៅដែលដែលយើងមិនបានស្លាប់ចាកលោកនឹងទៅកាន់លោកដតីមែននៅក្នុងលោកនេះមែននៅដោយបញ្ញត្តិទេប៉ុន្តែអត្តាទូខ្លួនយើងអត់មានទេគឺនៅវិញ្ញាណទេតា ដល់ពេលស្លាប់មិនបាត់យើងទេស្លាប់នឹងបាត់វិញ្ញាណទេតាហើយហេតុអីបានជាយើងគិតថាខ្លួនយើងស្លាប់ទៅខ្លួនយើងនឹងឯងទៅកើតទីណាទីណាទីណាអីចឹងអានឹងសាសតតិថិយល់ឃើញអត្តាទូខ្លួនទេបើជាសម្មាតិថិអានឹងគឺឃើញបដិសន្ធិវិញ្ញាណព្រោះអាស្រ័យកម្មជាបច្ច័យបដិសន្ធិវិញ្ញាណនឹងជាសង្ខារធัวសត្វគឺអត់មែនអត្តាកើតទេគ្រាន់តែសន្មត់ទេមួយអង្គមួយអង្គម្នាក់ម្នាក់គណា ក្រណិសន្មត់នេះមិនមិនមិនជាសកាយតិថិទេចឹងបើដូចយើងដឹងថាមេដាបិតាដឹងថាប្រសង់ដឹងថាបងប្អូនអីទាំងអស់ហ្នឹងមិនអាការដឹកហ្នឹងសកាយតិថិទេណាណាព្រោះអាការដឹកហ្នឹង គឺត្រូវប្រព្រឹត្តទៅដោយសេចក្តីគោរពដូចយើងគោរពព្រះសង្ឃគឺណាយើងដឹងព្រះសម្មាសម្ពុទ្ធគឺណាត្រូវមានការគោរព នៅក្នុងព្រះសម្មាសម្ពុទ្ធណាយើងយើងដឹង ភេយាស្វាមីត្រូវគោរពទូនាទីភេយាស្វាមីដឹងកូនដឹងចៅគេណាអានឹងមិនមែនសកាយៈទេថេណាប្រព្រឹត្តទៅដោយទានក៏បាន ដោយសិលក៏បានដោយសមាធិក៏បាននឹងឯងចឹងដោយអារម្មណ៍បញ្ញត្តិនឹងវាតលតែសម្គាល់មានអត្តា មានអត្តាមានទូខ្លួនថិតថេទៀងទាត់ ក្រោយពីស្លាប់ទៅស្ទុះហន្ទោលទៅកើតទៀតឬក៏ស្លាប់ទៅសូន្យអត់កើតទៀតអីអញ្ចឹងអានឹងបានវាចូលក្នុងសាសតតិថិនិងអុឆេតតិថិហ្នឹងហើយអញ្ចឹងបើយើងដឹងថាក្រោយពីស្លាប់នឹងវាមានបដិសន្ធិវិញ្ញាណនឹងវាជាសង្ខារធัวវាជាតំណខណ្ឌធាតុអាយតនៈនឹងអញ្ចឹងវាត្រូវអាស្រ័យនឹងអវិជ្ជាបច្ចយាសង្ខារានឹងហ្នឹង ដល់អញ្ចឹងវាអត់មានជាសាស្ត្រតតិថេទេ ពីព្រោះរស់ខ្លួនយើងដែលកំពុងនៅរស់ហ្នឹងវាអត់ឃើញស្រាច់ទៅហើយវាមានវិញ្ញាណដឹងអារម្មណ៍ទេតើហើយហេតុអីបានជា យើងភ័យនឹងថាយើង ស្លាប់ទៅ យើងទៅកើតទីនេះទីនោះអីមិនដឹងជាទៅកើតទីណា យើង អាចភ័យនឹងខ្លួនយើងទៅកើតក្នុងអបាយភូមិយើងអាចត្រេកអរនឹងយើងទៅកម្មសុគតិភូមិ គឺទោះជាកើតក្នុងកំណើតណាណាវាមានតែរូបហើយនឹងនាមហ្នឹងឯងរូបទេវតាក៏ដោយមានដឹងអីអត់មាន ដឹងសុខដឹងទុក្ខអីទេរួចទៅការដែលទេវតានឹងដឹងអីជាទឹកទឹកនៅ ទេវលោកហ្នឹងអាការដឹងហ្នឹងគឺអត់មានអត្តាទេវតាណាវិញ្ញាណទេតើចឹងគឺអត់មានតួទេវតាអ្នកបានអារម្មណ៍ជាទេពអីទាំងអស់ហ្នឹងទេ ជាវិញ្ញាណទេ វេទនាសោយអារម្មណ៍វេទនាក៏មិនមែនតួទេវតាមិនមែនតួទេពធីតាឃើញទេដូច្នេះអាការដែលដឹងហ្នឹងគឺដឹងក្នុងបច្ចុប្បន្ននេះឯងដោយសារវាមាន បច្ចខវិបស្សនាចឹងទៅវាត្រូវមានអនុមានញ្ញាណហើយត្រូវដឹងទូទៅទាំងអស់ អារម្មណ៍ខាងក្រៅអីអីទាំងអស់ហ្នឹងវាអត់មានអត្តាទេ គឺថាអ្វីអ្វីដែលកើតមានគឺអាស្រ័យបច្ច័យកើតឡើងអ្វីដែលកើតពីបច្ច័យវាមានសេចក្តីពិតហ្នឹងអញ្ចឹងកាលណាបើយើងដឹងថាអ្វីអ្វីហ្នឹងជាសច្ចៈអញ្ចឹងទៅ គឺយើងទទួលយករសនៃសច្ចៈហ្នឹងយើងមិនមែនទទួលដោយទុកទោមនស្សទួលដោយតោះ ជាមួយនឹងបញ្ហាអីបញ្ហាអីទេ យើងមើលមើលដូចជារៀបជាធិមរណៈអញ្ចឹង ណាយើងយើងអាចតឲ្យនឹងជារៀបជាធិបរណៈប៉ុន្តែតាមពិតដោយសារមានជារៀបជាធិមរណៈនេះឯងបាន មានពុទ្ធអង្គទ្រង់ស្ដេចយាងទៅសាងពភ្នោះហើយព្រះអង្គទ្រង់បានត្រាស់ដឹងសម្ដែង ប្រាប់យើងធ្វើឲ្យយើងមានសង្វេគោជាមួយនឹងជាតិជារៀបជាធិមរណៈហ្នឹងតើបមានការប្រតិបត្តិលះ បង់នៅរាគៈទោសៈមោហៈ ហើយការលះបង់រាគៈទុសៈមោហៈហ្នឹងវាត្រូវលះបង់សកាយៈទិដ្ឋិវិចិកិច្ឆាសិលពតបរាមាសៈនឹងឯងអញ្ចឹងដែលការប្រព្រឹត្ត បរិបត្តិដើម្បីលះបង់នៅវត្តសង្សារហ្នឹងដោយសារវាមានជាតិជារៀបជាធិមរណៈហ្នឹងឯងដែលមកជាអារម្មណ៍នៃការកំណត់ដឹងសង្ខារធัวហ្នឹងវាអត់មានអត្តាជាតិជាតិហ្នឹងគឺអត្តាទេវាសង្ខារទេដែលកើតឡើងហ្នឹងជារៀបជាធិមរណៈវាអត់មានអត្តាទេ វាជាសង្ខារធัวទេ នឹងឯងឃើញទេគឺថាអ្វីអ្វីហ្នឹងដែលដែលយើង គិតថាវាមិនល្អសម្រាប់យើងតាមពិតជាអារម្មណ៍នៃប្រកម្មដ្ឋានយ៉ាងពិសេសដូចសេចក្តីស្លាប់អីចឹងជាអារម្មណ៍នៃមរណសតិដែលធ្វើឲ្យសម្រេចដល់ឧបចារៈសមាធិទៅបាន មានមានមានស្អីអាក្រក់សម្រាប់យើងសេចក្តីស្លាប់ហ្នឹងជាអារម្មណ៍របស់មរណសតិទៅវិញទេ សម្រាប់ការអប់រំចិត្ត ចម្រើនបញ្ញាបានមរណសតិនឹងជាបាតនៃវិបស្សនាទៅទៀតគឺឃើញឃើញអ្វីអ្វីនឹងកាលណាបើយើងបានទទួលដោយបញ្ញាគឺថាវាមានសច្ចៈរស់នៅក្នុងនឹងគ្រប់រឿងទាំងអស់ហ្នឹងហ្នឹងឯងបើយើងគ្រាន់តែទទួលទៅដោយអំណាចមោហៈទេពេញចិត្ត ហ្នឹងគឺមាន ចម្រើនបញ្ញាអីឬការហួងហែងជាប់ចម្ពាក់អញ្ចឹងទៅហើយដល់ទៅពេលតោះចិត្តក៏ຕົកតោមនោះទៅប៉ុន្តែអ្វីអ្វីនោះសិតតែមានសច្ចៈនៅក្នុងហ្នឹងទៅអ្វីកើតឡើងហ្នឹងមិនត្រូវចិត្តយើងក៏ប៉ុន្តែ មាន ការពិតនៅក្នុងអ្វីហ្នឹងដែលធ្វើឲ្យយើងសុខចិត្តតាន់ពេលវេលា ដែលមានបញ្ញាដឹងថាអ្វីអ្វីហ្នឹងគឺជាការពិតសម្រាប់ជីវិត ហើយក្នុងជីវិតរបស់យើងហ្នឹងមិនមែនយើងចេះតែស្វែងរកអារម្មណ៍ឲ្យជាទីពេញចិត្តទេពីព្រោះតែពេញចិត្តវានាំឲ្យចម្រើនតែតណ្ហាទៅទេរកសច្ចៈវិញទាំងបានវាមានមជ្ឈមបដិបទាផ្លូវកណ្ដាលហ្នឹងអញ្ចឹងគឺសច្ចៈនៅជាមួយយើងរហូតបច្ចុប្បន្នញ្ញយោធម្មំតថតថវិបស្សតិក្នុងផតេករតសោតអត់មាន យើងរស់នៅពេលណាដែលដែលយើង មិនរស់នៅជាមួយនឹងបច្ចុប្បន្នទេហើយបច្ចុប្បន្នហ្នឹងកាលណាបើជាអារម្មណ៍ឲ្យយើងសុខចិត្តហើយពីព្រោះជាការពិតអ្វីអ្វីដែលវិនះទៅកន្លង ទៅ យើង អត់សោកសៅអាឡោះអាល័យទៀមទាទេគឺកន្លងទៅចុះ យើងយើងឃើញថាអ្វីអ្វីហ្នឹងវាជាសច្ចធัวក្នុងការដែលកន្លង ទៅហ្នឹងវាមាន បច្ច័យឲ្យកើតឡើងវាត្រឹមត្រូវតាមបច្ច័យហើយវាប្រែប្រួលទៅវាអស់ទៅ ទៅតាមសង្ខារធัวជាធម្មតាធัวហ្នឹងអញ្ចឹងការដែលមិនហួងហែងការដែលមិនចាប់ប្រកាន់ការដែលមិនទៀមទាការដែលមិនបទួងប្រទៀងជាមួយនឹងអតីតៈហ្នឹងឯងដែលហៅថាលះបង់ខុសពីការលះបង់ដោយទេណាទៀតដោយទេវាមានទេយវត្ថុមានបដិគិអកៈដែលការលះបង់ដោយបញ្ញាគឺព្រម រួមជាមួយនឹងអ្វីអ្វីដែលដែល ជាធម្មតាធัวនឹងឯងមិនមែនយើងមានអំណាចទៅលះទៅចាត់ចែងអីអីដូចក្នុងការឲ្យទៀនទេឲ្យទៀនវានៅក្នុងអំណាចយើងជាម្ចាស់ចាត់ចែងទៅ តែដល់អំណាចនៃបញ្ញាគឺអត់មានអំណាចយើងចាត់ចែងទេគ្រាន់តែព្រមទៅតាមធម្មតាធัว នឹងឯងឲ្យយើងយល់ពីរឿងការលះបង់ដោយបញ្ញា គឺការមិនចាប់មិនមិនប្រកាន់គឺព្រមឲ្យអ្វីអ្វីប្រព្រឹត្តទៅតាមលក្ខខណ្ឌតាមធម្មតាធัวជានិយមធัวរបស់សង្ខារនឹងអានឹងឯងដែលឈ្មោះថាលះបង់លះបង់នឹងឯងដែលឈ្មោះថាដាក់ចោលដាក់ចោលនឹងឯងដែលជានិរោធអរិយសច្ចៈនឹងពីព្រោះវាមិនមានឧបាទានគេថាកំចាត់បង់ឆន្ទរាគៈ អានឹងឯងបានជាការដាក់ចោលហ្នឹងណាអញ្ចឹងអាការដាក់ចោលហ្នឹងគឺលះឆន្ទរាគៈលះឆន្ទរាគៈនេះឯងជានិរោធអរិយសច្ចៈកាលណាបើដាក់ចោលដោយអំណាចនៃអរិយមគ្គអានឹងអតីតាធម្មារួចទៅបច្ចុប្បន្នាធម្មានេះមានមានធัวជាបច្ចុប្បន្នឯណាដែលមិនមែនជាការពិតអញ្ចឹងពុទ្ធបរិស័ទយើងមិនហួងហែងអ្វីអ្វីដែលលះបង់ចោលយើងទៅគាត់ណា ឲ្យតែការពិតនៅជាមួយនឹងយើងហើយការពិតនឹងមិនដែលទៅចោលយើងមិនដែលព្រាត់ប្រាសពីយើងម្ដងណាទេការពិតមានជាមួយនឹងជីវិតរបស់យើងគ្រប់ពេលវេលាទាំងអស់ជាបច្ចុប្បន្នហ្នឹងហើយបើយើងចេះសក់ជាមួយនឹងការពិតដោយសារកំណត់ដឹង នាមរូបក្នុងបច្ចុប្បន្នហ្នឹងវាអត់មែនជាអត្តាទូខ្លួនយើងទៅហើយអញ្ចឹងតែយើងត្រូវការអតីតហ្នឹងយកមកឲ្យអ្នកណាហើយយើងត្រូវការអនាគតអីអីសម្រាប់អ្នកណា បើមានតែក្តីសុខក្នុងបច្ចុប្បន្នហ្នឹងអាត្រង់ដែលថាអាសង្ហិរังអាសង្កប៉ាំងតាំងវិធាមនុស្សព្រួអាយេណាអាសង្ហិរังអាសង្កប៉ាំងហ្នឹងគឺការដែលមិនមានដោយសកាយតិថិមិនសេមរសាមិនកម្រើកដោយសកាយតិថិណាហើយអប់រំចម្រើន វិបស្សនាតាំងវិធាមនុស្សព្រួអាយេហ្នឹងទៅណានឹងឯងគឺបានដីថាអនុព្រួអាយេហ្នឹងគ្រាន់តែមគ្គមគ្គ មគ្គជាទៅតាមភាសាបាលីមកលំអបត់ហ្នឹងតែប៉ុណ្ណឹងទេទាំងគុណចាស់ព្រះអង្គចូលលវរៈធម្មោបាន លើកយកទៅសាកសួរគុណចាស់ព្រះអង្គរៀនបាលីនៅភូមិមេនៅក្នុងហ្នឹងពីព្រោះ តាំងវិធាដកឃ្លា មនុស្សព្រូហយេគាត់ណាហ្នឹងឯងអាហ្នឹងគឺមគ្គហ្នឹងគឺជាលំអនៃបកាថាហ្នឹងក្នុងមគ្គសម្រាប់តបត់ហ្នឹងប៉ុន្តែថាបើដូចជា សមន្តមៈសារោលោកោជាប់គ្នាអីចឹងទៅអាហ្នឹងសមន្តាំងហើយនឹងអសារោ ទៅ ជាសមន្តមៈសារោលោកោអាហ្នឹងគុណចាស់ជ្រាបហើយទៅតាមមគ្គដែលមកសម្រាប់សន្ធិត បត់បលេងហ្នឹងហ្នឹងឯងប៉ុន្តែអានេះតាំងវិធាណាតែឯងចឹងទៅ ហ្នឹងឯងដកឃ្លាទៅបានមនុស្សព្រោះអាយេអាហ្នឹងគឺមគ្គហើយនឹងអនុព្រោះអាយេហ្នឹងអាហ្នឹងទៅតាមភាសាបាលី ដែលមានមកអញ្ចឹងគឺបានដូចថាកបីចម្រើនរឿយរឿយនៅការដឹងនោះដឹងរូបធัวនាមធัวដែលជារូបធัวសត្វនាមធัវសត្វអាស្រ័យបច្ច័យកើតឡើងអញ្ចឹងវាអត់មានអត្តាទេហ្នឹងឯងរហូតដល់ទៅចម្រើនរឿយរឿយនៅ ផលសមាបត្តិទៀតបាន ដឹងនៅនៅ ព្រះនិព្វាននោះណាដែលអសង្ហិរੰអសង្កបੰតដែលអសង្ហិរੰអសង្ក កប៉ាំងហ្នឹងទៅជាឈ្មោះនៃព្រះនិព្វានតាំងណាតាំងវិធាមនុស្សព្រួអាយេហ្នឹងចម្រើន ផលកមាបត្តិមានព្រះនិព្វាន ជាអារម្មណ៍បើអនុព្រួអាយេហ្នឹងជាវិបស្សនាដែលចម្រើនអាសង្ហិរង្គអាសង្កប៉ាំងហ្នឹងគឺនាមរូបដែលដែលមិនប្រព្រឹត្តទៅដោយសកាយតិថិទៅចាប់ប្រកាន់នាមរូបហ្នឹងទេវាអត់មានសកាយតិថិដែលអាសង្ហិរង្គដែលរសេមរសាមអាសង្កប៉ាំងដែលញាប់ញួរហ្នឹងវាអត់មានវាអត់មានសកាយតិថិដែល រសេមរសាមដែលកម្រើកនឹងទេនឹងគឺដោយអំណាចនៃវិបស្សនាអញ្ចឹងក្នុងជីវិតរបស់យើងនេះណាជាជាសេចក្តីពិតសម្រាប់យើងណាយើងកុំកុំចេះតែមើលមកតោមនោះអន់ចិត្តនឹងខ្លួនយើង ដូចថាខ្លួនយើងនឹងអន់ជាងគេអីអីចឹងទៅគេមិនស្រឡាញ់យើង គេបោះបង់យើងចោលប៉ុន្តែយើងកុំបោះបង់ខ្លួនឯងចោលនរណាចោលចោលទៅប៉ុន្តែយើងសំខាន់ណាស់សម្រាប់ខ្លួនឯងនេះពីព្រោះជាការពិតសម្រាប់យើងជាយុទ្ធធម៌សម្រាប់យើងនាមរូបនេះកាលណាបើយើងយកមកជាមេរៀនថ្នាក់បរិញ្ញាទៀតយើងអត់ចាំទៅយកនាមរូបអ្នករតីមកកំណត់មកសិក្សាឯណាគឺថាឧទាហរណ៍ថា យើងមានមេដាបិតាយើងជាអ្នកក្រមែនប៉ុន្តែយើងរស់ដោយសារមេដាបិតាយើងហ្នឹងណាមិនមែនរស់ដោយសារលោកសិទ្ធិណាមកអញ្ចឹងយើង ឬក៏ថាយើងរស់មួយថ្ងៃបាន10000រៀលយើងរស់ដោយសារ10000រៀលហ្នឹងណាមិនមែនរស់ដោយសារ10000ដុល្លារដែលអ្នកដទៃគាត់រស់បានមែន10000ដុល្លារប៉ុន្តែយើងរស់នៅដោយសារ10000រៀលយើងនេះខ្ញុំណាចង់បញ្ជាក់ថាណែជីវិតរបស់យើងនេះសំខាន់សម្រាប់ខ្លួនយើងណាក្នុងការដែលយើងឃើញសច្ចធម៌ជីវិតរបស់យើងនេះជាមេរៀនថ្នាក់បរិញ្ញាសម្រាប់យើង យើងណាមិនគួរយើងបន្ទុះយើងតូមនោះយើងប្រឆាំងយើងអត់មានឃើញថា នាមរូបដែលមាននៅក្នុងជីវិតរបស់យើងនឹងជាការពិត សម្រាប់ជីវិតយើងបានដូចថាមិនមែនคล้ายคล้ายហើយយើងចង់ទៅរស់របស់คล้ายคล้ายអីឬក៏របស់ដែលមិនអាចជាទីពឹងបានទៅអីជីវិតរបស់យើងនឹងគឺថាជាការពិតសម្រាប់យើងមិនមែនคล้ายคล้ายសម្រាប់យើងទេឃើញឲ្យពុទ្ធបរិស័ទយើងមានខ្លួនឯងជាទីពឹងឲ្យតែយើង បានបាយមួយចានរស់នៅក្នុងមួយថ្ងៃហ្នឹងប៉ុណ្ណឹងយើងយក24 ម៉ោកនឹងមកធ្វើការងារយ៉ាងសម្បើមទៅទោះជាអ្នកដតីត្រូវចំណាយមួយថ្ងៃ10000ដុល្លារក៏ដោយក៏បានតែ24ម៉ោងដដែលហ្នឹងក្នុងមួយថ្ងៃហ្នឹងមានបានមួយថ្ងៃ100ម៉ោង1000ម៉ោងឯណាចំណាយចាយវេប៉ុណ្ណាក៏ដោយបានតែ24ម៉ោងដដែលប៉ុន្តែវាសំខាន់ត្រង់ថាតើយក24ម៉ោងនឹងមកធ្វើអីអញ្ចឹងបើពុទ្ធបរិស័ទយើងបាយមួយចាន បាន24ម៉ោងដែរមើលអស់ចាប៉ុណ្ណាទៅបាយមួយចានយើងហ្នឹងហើយសំខាន់ត្រង់24ម៉ោងហ្នឹងដែលយើងយកមកសិក្សាប បង្ខាត់អប់រំឲ្យចិត្តរបស់យើងឆ្លាតឡើងចិត្តយើងឆ្លាតក្រាន់បើហើយចេះដល់បរតនត្រ័យហ្នឹង ហ្នឹងឯងយើងបង្រៀនឆ្កែឲ្យចេះលើកជើងមុខសាពះយោស្រឡាញ់ស្រឡាញ់ចេះថ្វាយបង្គំប្រសង់អីអីហ្នឹងប៉ុន្តែវាមានតែឆ្លាតណាដល់ចិត្តយើងយើងបង្រៀនចិត្តឲ្យយើងចេះថ្វាយបង្គំមេដាបិតាថ្វាយបង្គំរតនត្រ័យចិត្តយើងឆ្លាតណាចេះបង្រៀនឲ្យចិត្តយើងរក្សាសិល5ទៀតមើលមើលចេះរក្សាអបោសិទ្ធសិលទៅទៀតចិត្តនឹងនៅវឹកហាត់អប់រំរហូតដល់ទៅជាលោកកតរៈទៅទៀតអស់ចាប៉ុណ្ណាហើយស្រាប់តែយើងអត់មានកម្លាំងចិត្តនឹងរស់នៅ អត់ឃើញតម្លៃនៃជីវិតខ្លួនឯងអីសោះទៅចង់បានអីអីពីខាងក្រៅចោលសារៈខ្លឹមសារសំខាន់គឺថាយើងមានមានកាយគឺណាមានមានចិត្តឬក៏យើងនិយាយថាមាន មានចិត្តមានចេតសិកមានរូបសម្រាប់យើងសិក្សាអប់រំដូចថាដុំឈើដុំថ្មអញ្ចឹងទេចុះ គេដើរជន់គេអង្គុយលើមែនហ្នឹងឯងប៉ុន្តែដល់យកមកឆ្លាក់ធ្វើជាពុទ្ធបរិមា មើលមើលជាអតេសកៈចេតដីយ៉ាងណាជីវិតយើងហ្នឹងណាគឺថាយកធัวវិន័យមកឆ្លាក់គឺថាបានត្រៃណគមបានសិលបាសកបាសិកាសំបីទៅប្រអិនណាក៏នមស្ការក្រហោះអ្នកដែលគ្រប់គ្រងផ្ទះណាយេកហដ្ឋាបញ្ញករាសីលវន្តោបាសកាធម្មេនៈទារាំងតោសេនតិ ទេណេមសាមិមេតលីតេណែមនាលមេតលីយើងនមស្ការចំពោះក្រហោះទាំងឡាយណាដែលជាអ្នកធ្វើបុណ្យជាអ្នកដល់នៅបត្រៃរណគមជាបាសកបាសិកាជាអ្នកមានសិលចិញ្ចឹមបុត្រនិងភរិយាប្រកបដោយធម៌យើងនមស្ការនៅក្រហោះនោះមើលមើលអស្ចារ្យបណ្ណាសំបីតែប្រអិនណាប្រអិនណា អ្នកដែលបានត្រៃវេទក៏នមស្ការព្រះអិនដែរព្រះរាជាព្រះរាជាលើផែនដីទាំងអស់ត្រូវថ្វាយបង្គំព្រះអិនចឹងតាមឋានៈរបស់ព្រះអិនជាស្ដេចរបស់ទេវតាឋានតាវតឹង ចាតមហារាជការហើយគឺ គឺជាស្ដាច់លើស្ដាច់របស់មនុស្សទៀតប៉អិនណាប៉អិននមស្ការចំពោះបុគ្គលណាតើបុគ្គលនោះអស្ចារ្យប៉ុណ្ណាទៅបើប៉អិនសំបីតែមហារាជទាំង4ក៏នមស្ការទេវតាដែលមានយសមានស័កនៅឋានតាវតឹងក៏នមស្ការប៉អិនតែប៉អិនណាទេនមស្សាមិគឺនមស្ការនៅបុគ្គលនោះនោះហ្នឹងគឺដែលរៀបរាប់មកនឹងឯងមានយេកហដ្ឋានេះបញ្ញករាសីលវន្តោបាសកា ថាធម្មេនៈទេរាំងបោសេនតេហ្នឹងតេហ្នឹងទទួលពីយេហ្នឹងមកណាក៏ហោះទាំងឡាយណាហ្នឹងអញ្ចឹងអញ្ចឹងរៀបរាប់មកហ្នឹងក៏ហោះទាំងឡាយនោះឯងដែលខ្ញុំជាប្រអិនហ្នឹងនមស្ការហើយមើលតើយើងមិនឲ្យតម្លៃខ្លួនយើងយ៉ាងម៉េចទៅមើលមើលហើយកណាបគុណចាស់ចេញចាក់ផ្ទះចូលកម្មភ្នោះបុះជាបព្វវិជិតដូចជាសុនីតៈកើតនៅក្នុងតកូលចាំដេលបបស័កអ្នកចាក់សម្រាមអ្នកយោម៉ូតលមុខពីផ្ទះគេទៅចោលគឺថា ថាអាចមើលងាយខ្លួនឯងហើយប៉ុន្តែតាមពិតដល់ពេលបានជួបប្រសាសដាបានដឹងថាខ្លួនឯងនឹងឯងសំខាន់ក្នុងការជួយខ្លួនឯងហើយអនុគ្រោះដល់អ្នកដទៃទៀតព្រោះសម្រាប់ទៅជាព្រះខេណាស្របអេហេតិខឧបសម្បទាទៀតនឹងឯងទាំងប្រអិនទេវតាប្រព្រំ700អង្គបណ្ណំអញ្ជលីសំពះព្រះសុនីតៈនឹងឯងគឺថាដូចជាផ្កាឈូកដោះអំពីភក់ដោះពីកំនួលសម្រាមមែនប៉ុន្តែភក់ក្តីសម្រាមក្តីអត់បានប្រឡាក់ផ្កាឈូកនោះទេផ្កាឈូកដោះនៅក្នុងទីទាបមែនប៉ុន្តែ ដែលបូជាក្នុងទីខ្ពស់ដូច្នេះអ្នកណាមើលងាយយើងមើលទៅកុំតែយើងមើលងាយខ្លួនឯងអ្នកណាមិនស្រឡាញ់យើងក៏មិនស្រឡាញ់ទៅឲ្យតែយើងចេះស្រឡាញ់ខ្លួនឯងគឺយើងអាចជួយខ្លួនឯងឲ្យរួចផុតចាកទុកបាន ទាំងសូមអនុមោទនា